នាងខ្ញុំធីតាភូសូមក្រាបថ្វាយបង្គំព្រះធរានុធរៈគ្រប់អង្គសូមជម្រាបសួរបងប្អូន ប្រជាពលរដ្ឋខ្មែរមកកម្មមកកាន់កម្មវិធីផ្សាយរបស់ វេទិកាសេរី សម្រាប់ថ្ងៃអាទិត្យទី24ខែមេសា ឆ្នាំ2022ចាទស្សនិកជនវេទិកាសេរីរបស់យើងខ្ញុំថ្ងៃនេះមានប្រធានបទមកពិភាក្សាជាមួយនឹងវាគ្មិនយើង គឺហានិភ័យនៃគ្រឿងញៀននៅក្នុង សង្គមខ្មែរ ហើយនៅក្នុងឱកាសនេះដែរយើងមានវាគ្មិនពីរអ្នកដែលមកចូលរួមទី1លោកម៉េងប៊ុនរងដែលជាជាយុវជនសង្គ្រោះជាតិចាក់សូមជួយលោកម៉េងប៊ុនរងទី2លោកខិនជំរឿនជាប្រធានចលនាយុវជនរាជធានីភ្នំពេញរបស់គណៈបកសង្គ្រោះជាតិចាជម្រាបសួរលោកប៊ុនរងនិងលោកខិនជំរឿនបាទជម្រាបសួរសូមជម្រាបសួរបងស្រីបាទសុខសប្បាយយ៉ាងណាបាទបែកគ្នាមួយរយៈហើយ ចាអរគុណច្រើនលោកជំរឿនសុខសប្បាយជាតិទេចាចុះខាងលោកម្ដងដែរចាសុខសប្បាយជាតិទេ បាទខាងខ្ញុំសុខសប្បាយទេបងហើយរីរីមែនតើបានចូលរួមមកពិភាក្សានៅលើប្រធានបទនេះព្រោះជាប្រធានបទមួយដែលកំពុង ត្រែកកគប់ក្នុងស្ទាប់អឺប្រទេសកម្ពុជាក្នុងស្ទាប់យុវជនប្រទេសកម្ពុជាហើយក៏ដូចជារឿងដែលក្តៅក្នុងប្រទេសកម្ពុជាហើយជារឿងមួយដែលយើងត្រូវចែករំលែកនិងពិភាក្សាគ្នាដើម្បីឲ្យប្រជាពលរដ្ឋជាពិសេសយុវ ជននឹងគឺកុំឲ្យគាត់មានបញ្ហាពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនហើយគាត់ត្រៀមខ្លួនថាយ៉ាងម៉េចដើម្បីគាត់ដោះស្រាយបញ្ហានឹងឡើងបាទចាមុននឹងយើងចាប់ផ្ដើមនៃនៃការពិភាក្សាយើងនេះក៏សូមអញ្ជើញលោកខិនជំរឿនស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិនដែរចាសូមអញ្ជើញលោកជំរឿនបាទជាធម្មខ្ញុំបាទខិនជំរឿនសូមក្រាបថ្វាយបង្គំប្រគុណម្ចាស់គ្រប់អង្គសូមជម្រាបសួរលោកតាយាយបងប្អូនជនជាតិទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះដែរខ្ញុំមានកិត្តិយសណាស់បាន ក្រុមការងារនៃទូទួឬក៏เพจរបស់លោកទៀនសំស៊ីបានជួយខ្ញុំជាធ្វើវាគ្មិនក្នុងការសម្រុះសម្រួលបងស្រីជីតាភូនៅធានបត់ហានិភ័យនៃការប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសកម្ពុជា បាទអ្វីទៅដែលយើងមើលឃើញថាការដែលប្រទេសកម្ពុជាកំជួបបញ្ហាធំពាក់ព័ន្ធនឹងអាយុជីវិតក៏ដូចជាបញ្ហាសុខភាពប្រជាពលរដ្ឋទាំងមូលនៃសង្គមខ្មែរសពថ្ងៃនោះ គឺគ្រឿងញៀនបាទគ្រឿងញៀននេះគឺខ្លាំងខ្លាមែនទែនបន្ទាប់ពីគ្រឿងញៀនមកគឺគ្រឿងស្រវឹងប៉ុន្តែ គ្រឿងស្រវឹងក៏វាស្ថិតនៅក្នុងចង្កោមគ្រឿងញៀនដែរបាទព្រោះថាអ្វីដែលយើងមើលឃើញចុងក្រោយ បំផុតនេះគឺចាប់បានសិតរាប់រយតោនគីឡូឯណោះបាទរាប់តោនគីឡូនោះយើងឃើញសម្ដេចកលាសខេងក៏គាត់បានប្រកាសគាត់ដឹងតំណាក់នាំចូលក្រសួងមន្ទីរនាំចូលទៀតប៉ុន្តែ មកដល់ម៉ោងនេះពេលនេះខ្ញុំអត់ទាន់ឃើញអ្នកទទួលខុសត្រូវនៃការនាំចូលគ្រឿងសារធាតុញៀនទាំងអស់នោះ ពីមុនមកយើងធ្លាប់ឃើញឮថាមានឮគ្រឿងញៀននៅទីក្រុងបន្តិចបន្តួចតែឥឡូវនេះទូទាំងប្រទេសគឺរត់គ្រឿងញៀនដោយក្នុងភូមិរហូតដល់ឃុំរហូតដល់ស្រុកចឹងមានន័យថាវាជាអង្គការចាត់តាំងមួយនៅក្នុងប្រទេសកម្ពុជាដែលរកស៊ីបើកចំហប៉ុន្តែជារូបភាពមួយចំនួនគេធ្វើថាបង្ក្រាបចឹងទៅ ដើម្បីបន្លប់ស្ថានភាពចឹងទៅរហូតដល់យើងឃើញថ្មីថ្មីនេះគណៈបកប្រជាជនឬក៏អ្នកនាំពាក្យលោកសុកអេសាន បានដាក់សារថាគោលការណ៍របស់គណៈបកប្រជាជន បង្ក្រាបគ្រឿងញៀនជាអតិភិបទៅទៀតបាទសូមអរគុណសូមប្រទេសសិនបាទចាអរគុណច្រើនលោកខិនជំរឿនចាអញ្ចឹងខ្ញុំសូមជួយលោកប៊ុនរងលោកមេប៊ុនរងស្វាគមន៍ទៅដល់បងប្អូនជាមុនសិនដើម្បីយើងចាប់ផ្ដើមនៅវេទិកានៃការពិភាក្សាគ្នានៅឱកាសនេះចាសូមជឿបាទដែលជាដំបូងសូមជម្រាបសួរពុកម៉ែបងប្អូន អស់ដែលកំពុងតាមដានជាពិសេសយុវជនហើយសូមជម្រាបសួរបងទាំងពីរផងដែរថ្ងៃនេះខ្ញុំរីករាយដូចខ្ញុំបាននិយាយមិញអញ្ចឹងគឺខ្ញុំជាយុវជនហើយខ្ញុំជាយុវជនមួយ ដែលតាមដានព័ត៌មានសង្គមជាយុវជនមួយដែលចូលរួមចំណែកក្នុងការចែករំលែកអ្វីផ្សេងផ្សេងដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយជាបទពិសោធន៍ដើម្បីឲ្យយុវជនយើងគាត់ឆ្លងកាត់មកគាត់អាចអឺមានបទពិសោធន៍ខ្លះពីយើងទៅគាត់អាចយកទៅប្រើប្រាស់ឬមួយក៏គាត់អាចយកទៅធ្វើការងារនៅក្នុងជីវិតអីគាត់អាចបានលឿនជាងតែការដែលគាត់អត់មានអីសោះហើយគាត់ ងផ្អែកលើខ្លួនឯងទាំងស្រុងបើថាធម្មតាយុវជនដូចខ្ញុំធ្លាប់បទពិសោធន៍ខ្ញុំចង់និយាយបទពិសោធន៍យុវជនយើងត្រូវស្ដាប់ឲ្យច្រើនដើម្បីយើងយកបទពិសោធន៍គ្រប់ពីទីកន្លែងមកដើម្បីយើងយកមកអភិវឌ្ឍខ្លួនឯងបើមិនយើងអត់មានការស្ដាប់អ្នកនេះឬមួយក៏អត់បានស្ដាប់បងជំនាន់នោះគឺយើងអត់មានបទពិសោធន៍ក្នុងការអឺបុធូបំណិនជីវិតរហូតដល់យើងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃបាទហើយសូមអរគុណហើយពីទៀតខ្ញុំសង្កេតថាបងធីតាភូគាត់នឹងមានសំណួរល្អល្អខ្ញុំបើខ្ញុំមាន ចម្លើយទៅបងប្អូនពេញចិត្តឬពេញចិត្តយើងធ្វើការស្រាវជ្រាវនិងធ្វើការបន្តជាមួយគ្នាទៀតព្រោះយើងជាយុវជនអត់មានពាក្យថាខុសទេឲ្យតែយើងបានធ្វើហើយ យើងត្រូវចាំថាឲ្យតែកិច្ចការណាដែលយើងធ្វើដើម្បីសង្គមជាតិគឺជាកិច្ចការដែលអត់មានកំហុសទេប៉ុន្តែយើងត្រូវព្យាយាមធ្វើឲ្យបានល្អបំផុតតាមសមត្ថភាពដែលយើងអាចធ្វើទៅបានបាទចាអរគុណច្រើនលោកប៊ុនរងដែលបានបកស្រាយបានស្វាគមន៍ដល់បងប្អូនយើងផងដែរនេះយើងចូលដល់ប្រធានបទយើងតកតងនៃហានិភ័យនៃគ្រឿងញៀនដែលកំពុងកើតមាននៅក្នុងសង្គមខ្មែរយើងចាយើងតែងតែឃើញនៅក្នុងប្រទេសកម្ពុជាយើង គឺថាមានការបង្ក្រាបគ្រឿងញៀនមកជា បន្តបន្ទាប់គឺយើងគឺថា បង្ក្រាបមកគឺវារយៈពេលវា40ឆ្នាំជាងហើយគឺមានការបង្ក្រាបមកក៏ប៉ុន្តែករណីគ្រឿងញៀននេះយើងក៏សម្គាល់ឃើញអត់មានការថមថយចុះទេយើងឃើញគិតរឹតតែច្រើនឡើងពីពីមួយថ្ងៃទៅមួយមួយខែពីមួយខែទៅមួយឆ្នាំយើងឃើញអាការគ្រឿងញៀននេះគឺពង្វក់យុវជន ខ្មែរកាន់តែខ្លាំងឡើងខ្លាំងឡើងតើការកើតឡើងនឹងវាមកពីមូលហេតុអ្វី ខ្ញុំសូមប្រគល់សំណួរនេះទៅជូនលោកខិនចម្រឿនចាប់ដើមចាក់សូមជួយលោកខិនចម្រឿនបាទអរគុណបងស្រីធីតាភូចំពោះសំណួរដ៏ល្អនេះមែនទែនទៅ យើងគិតថាបញ្ហាសង្គមខ្មែរគឺការចេញអំពី ការពុករលួយការគ្រប់គ្រងប្រទេស ដែលយើងមើលឃើញថាប្រទេស កម្ពុជាយើងនេះលំហូរចូលដោយជនបរទេស ជនជាតិយួនជនជាតិចិនច្រើន ហើយត្រូវគួបផ្សំជាមួយមេដឹកនាំយើង ដែលគេហៅថា ដូចជាបំរើបរទេស ជាង សង្គមខ្មែរ ជាងពលរដ្ឋខ្មែរខ្លួនឯងបងប្អូនឃើញបច្ចុប្បន្នហើយថារាល់ថ្ងៃនេះបញ្ហារបស់ពលរដ្ឋខ្មែរច្រើនណាស់ត្រូវបានកើតឡើងរាប់រយរាប់ពាន់ករណីនៅប្រទេសកម្ពុជាហើយពេលនោះយើងក៏លេច មើលឃើញសង្គមយើងសប្តាហ៍ថ្ងៃនេះបែរជាមានការដោះដាលនៅហៅថា ផលិតកាមុនយើងគ្រាន់តែការឆ្លងកាត់ទេឥឡូវនេះយើងមានដល់ទៅការផលិត គ្រឿងញៀននៅដូចនៅខេត្តកំពង់ស្ពឺបើតាមខ្ញុំចាំដូចជានៅខែបាទនៅថ្ងៃទី12ខែធ្នូឆ្នាំ2021គឺខាងអាជ្ញាធរនឹងគេបានឆ្មក់ចូលនៅកន្លែងសិប្បកម្មមួយ ដែលគេហៅថាសិប្បកម្មតំណាប់ស្វ័យដែលនាំចេញចូលទៅចិននោះ គឺបានបង្ក្រាបបាញ់សម្លាប់ម្នាក់ចាប់បាន2នាក់ចឹងទៅហើយបន្ទាប់មកក៏សម្ដេចសខេងឡើងប្រសាសន៍ពី3ថ្ងៃក្រោយមកទៅថាវាគាត់ដឹងថាក្រសួងណាក្រសួងណានាំចូលពាក់ព័ន្ធនាំចូលតែ4តោនទេប៉ុន្តែម្សៅនាំចូលទៅដល់8សំទោសតែ4មុខទេប៉ុន្តែនាំចូលដល់8មុខអញ្ចឹងពាក់ព័ន្ធនឹងក្រសួងសេដ្ឋកិច្ចបាទក្រសួងសេដ្ឋកិច្ចនិងរដ្ឋវត្ថុដែលយើងដឹងឮថាឈ្មោះប៉ាន់សុស័កដែលជាកាន់ ការងារក្នុងក្រសួងទាំងអស់នេះมันបានឃើញហៅថាមានចំណាត់ការផ្លូវច្បាប់ឬក៏មន្ត្រីនោះស្ម័គ្រចិត្តដែលដែលដែលនាំធៀបញៀនចូលមកច្រើនដល់សន្ធឹកសន្ធាប់ដែលឮទេស្រុកខ្មែរយើងដល់ពេលចឹងទៅធ្វើឲ្យ មន្ត្រីនោះមិនមានទោសទណ្ឌមិនមានការដកទូនទីធ្វើឲ្យថាថាមន្ត្រីផ្សេងផ្សេងទៀតរស៊ីតាមបងប្អូនឃើញហើយក្នុងមួយរយៈនេះការបង្ក្រាបគ្រឿងញៀនគ្រាន់តែខ្ញុំឧទាហរណ៍មួយកើត ជាក់ស្ដែងនៅក្នុងខណ្ឌរបស់ខ្ញុំគឺខណ្ឌច្បារអំពើជិត500គីឡូបងប្អូនមានអា350ក៏មាន មានអា3មានអា85គីឡូក៏មានមានអា70គីឡូក៏មានមានអា20គីឡូក៏មានជាង30គីឡូក៏មានគ្រាន់តែខណ្ឌតូចមួយ នៅក្នុងរាជធានីភ្នំពេញបងប្អូនតើជនជាតិយើងសួរថាចុះទូទាំងប្រទេសវិញតើគ្រឿងញៀនរាប់លានតោនឬក៏យ៉ាងម៉េចបើបើយើងគុណណាណាចឹងសូមឲ្យបងប្អូនតានិយាយពិចារណាមិនត្រឹមប៉ុណ្្នឹងទេថ្មីថ្មីនេះ បើតាមខ្ញុំមើលក្នុងរបាយការណ៍ព័ត៌មាន ដែលគេផុសថ្ងៃទី21នេះនៅខេត្តកំពង់ស្ពឺគឺស្រុកអរ៉ាល់អឺស្រុកអរ៉ាល់បាទគឺអាញាធរជានាយប៉ុស្តិ៍ជាមេប៉ុស្តិ៍ណាគាត់បាន ទទួលមរណភាពពីររូបដោយគាត់ទៅ បង្ក្រាបគ្រឿងញៀនមុខសញ្ញា គ្រឿងញៀននោះត្រូវចោលឬក៏ជន់បង្ក្រាបនោះបាញ់សម្លាប់គាត់ទាំងមានគ្រួសារ ណាគឺគឺអធិអធមណាឥឡូវនេះគ្រឿងញៀនមិនត្រឹមជួយដោគ្រឿងញៀនបែរទៅជាអក្រិតជនហ្នឹងមានក៏ភ្លើងបាញ់ទៅតបតទៅលើអញ្ញាធរដែនដីឬក៏កងកម្លាំងទៅទៀតមានន័យថាម៉េចមានន័យថាគ្រឿងញៀនកំពុងវិទីនៅប្រទេសកម្ពុជាមានក៏ភ្លើងប្រើដោយអាញាធរដែរនេះជាហានិភ័យកំពស់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរក៏ដោយការរស់នៅទាំងគេហៅថា មលុបសន្តិភាពដែលលោកហ៊ុនសែនឲ្យកន្ទិញជាប់មកនោះវាលែងជាសន្តិភាពហើយវាទៅ ជាអាណាធិបតេយ្យក្នុងសង្គមខ្មែរហើយបាទសូមអរគុណចាអរគុណច្រើនលោកខុនជំរឿនចាងាកមកលោកប៊ុនរងវិញចំពោះលោកប៊ុនរងគឺមានចង់បន្ថែមអ្វីទៅលើសំណួររបស់អ្វីដែលលោកជំរឿនបានបកស្រាយហ្នឹងថាតើវាមូលហេតុអីបានជាបង្ក្រាបមិនមិនបាត់សោះចឹងបង្ក្រាបជាប់រហូតបង្ក្រាបកាន់តែខ្លាំងកើនឡើងកាន់តែខ្លាំង តើមូលហេតុអ្វីដែលប្រក្រាបពីបំបត្តិសោះចឹងមកពីមូលហេតុអ្វីចាក់សូមជួយលោកមន្តរំបាទសូមអរគុណបងនៅសំណួរនេះគឺពិតជាល្អមែនទែនហើយបងជំរឿនគាត់ក៏បានឆ្លើយបានយ៉ាងក្បោះក្បាយគាត់មានថ្ងៃទីជាព័ត៌មានព្រោះធម្មតាយើងពេលដែលយើងឆ្លើយនៅសំណួរអីយើងមានថ្ងៃទីនេះគឺល្អមែនទែនប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់មួយទៀតគឺបញ្ហាគ្រឿងញៀននៅប្រទេសកម្ពុជាហ្នឹងហេតុអីបានមកក្រាបអត់ចេះអស់ហ្នឹងគឺដោយសារមូលហេតុគឺស្រួលបងប្អូនដោយសារមានអ្នកកាន់អំណាចនៅពីក្រោយព្រោះបង្ក្រាបបង្ក្រាបតែអ្នកប្រើហ្នឹង បង្ក្រាបអ្នកប្រើបង្ក្រាបទៅអ្នកផលិតចុះអ្នកដែលអនុញ្ញាតឲ្យនាំចូលអ្នកដែលមានសិទ្ធិក្នុងការឲ្យអ្នកដែលសញ្ញេអាញាបាននាំចូលតើជានរណានៅពីក្រោយបើយើងមើលថាលោកប៉ាន់សូសាគាត់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មច្បាស់ហើយគាត់ជាអ្នកសញ្ញេចូលរាល់អឺទំនិញមុខទំនិញឬពាណិជ្ជកម្មអីពីក្រៅប្រទេសទាំងអស់អញ្ចឹងហើយអ្នកនៅលើលោកប៉ាន់សូសាទៀតមានអីមានលោកសខេងមានលោកហ៊ុនសែនហ្នឹង អញ្ចឹងបានន័យថាអ្នកទាំងអស់គ្នានឹងវាជាប្រព័ន្ធបាត់ទៅហើយនៅប្រទេសកម្ពុជាយើងហើយការបង្ក្រាបគ្រឿងញៀនបងធីតាបងជំរឿនគឺ ពេលដែលខ្ញុំនៅប្រទេសកម្ពុជាក៏ដូចសប្តាហ៍នេះដែរគឺចាប់បានតែអ្នកប្រើប្រាស់ឯងអ្នកប្រើប្រាស់គឺគ្នាទទួលរងគ្រោះឯតិចទៀតយើងដល់សំណួរដល់ដល់អ្នកទទួលរងគ្រោះហេតុអីបានយើងអឺឥឡូវនេះយើងគាត់និយាយអំពីអ្នកដែលនាំចូលអត់ចេះបាត់សោះគឺអ្នកមានសិទ្ធិអំណាចហើយបន្ទាប់មកគាត់មានសិទ្ធិអំណាចគាត់អត់ចាប់គាត់ផងណាគាត់អត់មានទោសទោសបីហ្នឹងអញ្ចឹងចាប់តែអ្នកប្រើប្រាស់អញ្ចឹងគាត់នៅតែបន្តការរកស៊ីហ្នឹងព្រោះគ្រឿងញៀន ដូចបងប្អូនដឹងឯអ្នករស់ស៊ីគ្រឿងញៀនទ្រព្យសម្បត្តិគេសល់មហាសាលមិនចាំបាច់ថានៅក្រៅប្រទេសអ្នកនៅខ្មែរហ្នឹងក៏លុយសល់រាប់លានដុល្លារព្រោះសារជាតិញៀនហ្នឹងវាថោកវាអីប៉ុន្តែមនុស្សប្រើប្រាស់ពេលដែលលងខ្លួនទៅគឺអស់ពីខ្លួនហើយមានតែប្រែខ្លាយខ្លួនឯងទៅជាចោលប្លន់ចោលឆក់ដើម្បីយកលុយហ្នឹងទៅប្រើប្រាស់គ្រឿងញៀនបន្ថែមទៀតអញ្ចឹងអាអ្នកដែលនាំចូលគ្រឿងញៀនវាដូចជាអក្រិតជនមួយអញ្ចឹងដើម្បីវាដូចជាគឺជាអក្រិតជនតែម្ដងដែលធ្វើអញ្ចឹងទៅដើម្បីឲ្យសង្គមយើងកាន់តែ មានការរងគ្រោះទៅរងគ្រោះទៅបងប្អូនឃើញក្នុងប្រទេសកម្ពុជាយើងអ្នកជាប់គុំអ្នកជាប់គុកក្នុងបញ្ហាគ្រឿងញៀនហ្នឹងគឺសិតតែយុវជនកម្លាំងពេញទៀតហើយបីដូចលោកសខេងក៏បាននិយាយអ្នកជាប់គុកឡើងគ្រឿងញៀនគឺជាជាប់គុកលំដាប់ថ្នាក់លេខ1នៅប្រទេសកម្ពុជាហើយយើងយើងគុកអត់អាចបន្ទោសប្រជាពលរដ្ឋបានទេអត់អាចបន្ទោសអ្នកប្រើប្រាស់បានទេបើមិនជាសម្រាប់ខ្ញុំយុវជនវិញគឺគឺជាអ្នកនាំចូល ខ្ញុំចង់និយាយថាអ្នកនាំចូលគឺជាអ្នកដែលបង្កហានិភ័យហើយបើសិនយើងលោកសបថេងក៏ដោយលោកហ៊ុនសែនក៏ដោយបើថាចង់ចាប់វិជានការដើម្បីកុំឲ្យគ្រឿងញៀនមាននៅក្នុងប្រទេសកម្ពុជាទៀតគឺត្រូវបង្ក្រាបអ្នកអ្នកនាំចូលឧទាហរណ៍លោកប៉ាន់សុសាក់នេះទៀតយើងមានវីដេអូមួយយើងបញ្ជាក់ឲ្យមើលគាត់និយាយច្បាស់ហើយគាត់ដឹងថាអ្នកណាដែលសង្កេតឲ្យនាំចូលទៅទៀតសារធាតុឥឡូវនេះគេអត់នាំចូលគ្រឿងញៀនដោយសុទ្ធទេព្រោះអីវាអាចខុសច្បាប់នៅប្រទេសផ្សេងផ្សេងទៀតវាពិបាកណាស់បាទថាចំនួនអាពាណិជ្ជកម្មគ្រឿងញៀនសុទ្ធតែម្ដងហ្នឹង វាអាចឆ្លងប្រទេសនេះប្រទេសនោះទៅវាប៉ះពាល់ទៅប្រទេសខ្លះច្បាប់គេរឹងពឹងទៅក៏ខុសក៏មានបញ្ហាឥឡូវគេឆ្លាតដូចជាពិសេសជនជាតិចិនដែលចូលប្រទេសកម្ពុជាយើងគេចេះបំបីដូចបងជំរឿនបានលើកឡើងអញ្ចឹងបំបីអាសារជាតិញៀនហ្នឹងទៅជាផលិតផលមិនតសម្រាប់ទេអញ្ចឹងបានចូលមកជាសារជាតិអីផ្សេងផ្សេងវាអត់វាមិនមែនជាគ្រឿងញៀនសុទ្ធអត់អីចូលមកបានស្រាប់តាថ្ងៃមុនគឺឃើញនៅកំពង់ស្ពឺជាការស្កស្ការស្វាយចំណាប់ស្វាយបាទចំណាប់ស្វាយ គឺស្រាប់តែផលិតគ្រឿងញៀនរាប់រយរាប់រយតោនវាវាជារឿងហួសចិត្តមួយដែលយើងពីដើមមកយើងថាយើងមាន សារធាតុញៀននេះឥឡូវជាប្រទេសមួយដែលបង្កើតគ្រឿងញៀនយកទៅលក់ក្រៅប្រទេសទៀតអាចប្រើអាចប្រើទីតាំងហ្នឹងចិនអាចប្រើទីតាំងសម្រាប់ផលិតគ្រឿងញៀនទៅលក់នៅប្រទេសផ្សេងទៀតដូចយកប្រទេសឡាវប្រទេសភូមាព្រោះខ្មែរយើង គឺវាស្រួលសម្រាប់ជនជាតិចិនមករស់ស៊ីបងបាទ ក្នុងសំណួរទី1នេះខ្ញុំសូមបន្ថែមបងខិនជំរឿនប៉ុណ្ណេះសិនមកបាទចាអរគុណច្រើនបងមុនរង ដែលបានបកស្រាយយ៉ាងក្បោះក្បាយតាក់ទងនឹងការបង្ក្រាបដែលមិនមិនចេះអស់ដោយសារតែមិនបង្ក្រាបចំគោលដៅយើងបង្ក្រាបតែអ្នកប្រើតែអត់បង្ក្រាបអ្នកនាំចូលហើយដឹងហើយប៉ុន្តែមុននឹងយើងចូលទៅដល់សំណួរទី2ដែលជាសំណួរដែលយើងសួរថា ដឹងហើយឮហើយថាអ្នកណាគឺជាអ្នកនាំចូលតែហេតុអីបង្ក្រាបបានខ្ញុំក៏សូមឲ្យក្រុមការងារជួយចាក់វីដេអូដែលបង្ហាញអំពីសម្លេងរបស់លោកសោខេដែលគាត់បញ្ជាក់យ៉ាងច្បាស់ថាគាត់ដឹងតែហេតុអីគាត់មិនមានចំណាត់ការដើម្បីឲ្យបងប្អូនបានចូលរួមស្ដាប់ក៏ដូចជាលោកជំរឿននិងបងប្អូនបំរងដែលចាក់សូមអញ្ជើញក្រុមការងារផ្នែកបច្ចេកទេសចា ចូលមកសួរថាអាគ្រឿងញៀនចូលតាមច្រកវាច្រកព្រំដែនឡាវច្រកព្រំដែនថៃព្រំដែនវៀតណាម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 អនុញ្ញាតឲ្យគីឡូចូលមកប្រៀបដូចអានោះគឺថាប្រៀបដូចជាចៅលួចឡានចៅវាលួចឡានថ្មីមួយតែគេមិនអាចនាំឡានទៅនោះចូលបានទេម្ដងគេនាំតង់ពីរក្រោយទៀតនាំតង់ពីរទៀតម្ដងគេនាំជាគៀងម្ដងគេនាំម៉ាស៊ីន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 ដល់មិនចឹងនេះឯកឧត្តមជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជាតកតងនឹងការបំផ្លាញសុខភាពសាធារណៈចាអរគុណច្រើនក្រុមការងារដែលបានចាក់បង្ហាញអំពីវីដេអូនេះដែលលោកសខេតបានបញ្ជាក់យ៉ាងច្បាស់ថាគាត់នឹងដែលយោងតាមរយៈវីដេអូដែលលោកបានបញ្ជាក់យ៉ាងច្បាស់ថាគាត់បានដឹងថាអ្នកណាគឺជាអ្នកឲ្យនាំសារធាតុញៀនចូលមកឲ្យផលិតគ្រឿងញៀនហ្នឹងចូលមកក្នុងប្រទេសកម្ពុជា ហើយយើងចង់សួរថាឥឡូវគាត់ដឹងហើយក្នុង នាមគាត់ជារដ្ឋមន្ត្រីនៃក្រសួងការបរទេសហើយគាត់គឺគឺជាអ្នកដែលថា មានកាតព្វកិច្ចជាអ្នកបង្ក្រាបផងទៅទៀតប៉ុន្តែទីបំផុតគាត់សួរថាតើអ្នកណាអ្នកទទួលខុសត្រូវអញ្ចឹងយើងចង់តចង់ដាក់ជាសំណួរថាតើអ្នកណាជាអ្នកអនុញ្ញាតឲ្យនាំសារធាតុផលិតគ្រឿងញៀននេះចូលមកក្នុង ប្រទេសកម្ពុជានឹងអញ្ចឹងក្នុងពេលនេះខ្ញុំសូមប្រគល់សំណួរនេះគឺទៅបងមុនរងមុនចា៎ ក្នុងពេលនេះចាក់សូមជួយមិនរងបាទសូមអរគុណបងហើយសូមកែបងបន្តិចដោយសារមិញបងនិយាយថាលោកសខេងជារដ្ឋមន្ត្រីក្រសួងការបរទេសលោកសខេងគឺជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបងហើយចាក់ក្រសួងមហាផ្ទៃគឺជាអ្នកគឺជាសមត្ថកិច្ចដែនសមត្ថកិច្ចរបស់គាត់ចាក់ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយគឺជាដែនសមត្ថកិច្ចរបស់គាត់ក្នុងការការពារហើយនឹងទប់ស្កាត់នៃការរាលដាលនៃគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាចា៎បាទត្រូវត្រូវបង គាត់គឺជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយគាត់ជាមានសមត្ថកិច្ចក្នុងការបង្ក្រាបគ្រឿងញៀនតែម្ដងហើយគាត់ជាឧបនាយករដ្ឋមន្ត្រីទៀតហើយគាត់និយាយមិញហ្នឹងគាត់ថាគាត់អត់បញ្ចេញឈ្មោះឯលោកសខេងច្បាស់ជាគាត់មិនហ៊ានបញ្ចេញឈ្មោះព្រោះជាគ្នាគាត់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មយើងនិយាយចំទៅអ្នកដែលផ្ដល់អាជ្ញាប័ណ្ណឲ្យនាំចូលគាត់ដឹងច្បាស់ហើយបាទគាត់ដឹងច្បាស់ហើយប៉ុន្តែគាត់អត់បញ្ចេញឈ្មោះអាហ្នឹងវាជារឿងមួយបើសិនជាយើងជាប្រជាពលរដ្ឋហើយយើងរស់នៅក្នុងប្រទេសប្រជាធិបតេយ្យមើលទៅគឺបុកអលួយហ្មង ព្រោះយើងអត់បង្ហាញតម្លាភាពប្រាប់ប្រជាពលរដ្ឋព្រោះប្រជាពលរដ្ឋប្រទេសប្រជាធិបតេយ្យតែអ្នកណាមានទោសកំហុសគឺគេប្រាប់ប្រជាពលរដ្ឋគេភ្លាមភ្លាមអ្នកណាអ្នកណាហើយត្រូវមានអ្នកទទួលខុសត្រូវហើយទៀតពិតបើមិនសិនជាមកក្រាបគ្រឿងញៀនបានលោកសខេងគឺជាអ្នកទទួលខុសត្រូវព្រោះជាដែនសមត្ថកិច្ចរបស់គាត់ហើយអឺអ្នកដែលខ្ពស់ជាងគាត់ទៀតគឺលោកហ៊ុនសែនជាមេរបស់ពួកគាត់ទាំងអស់ទៀតរឹតតែជាមានទំនួលខុសត្រូវខ្ពស់ទៀតអញ្ចឹងត្រូវរកអ្នកមកទទួលខុសត្រូវបានប៉ុន្តែយើងគ្រាន់តែស្ដាប់គាត់និយាយគឺ វាពាក់ព័ន្ធជារឿងអំពើពុករលួយបាទប៉ុន្តែឲ្យគាត់តែគាត់បាទជីវប្រវត្តិឲ្យគាត់តែគាត់និយាយភាសាហ្នឹងមកគាត់ចង់ឲ្យពលរដ្ឋមួយចំនួនដែលគាត់ទទួលព័ត៌មានអត់ច្បាស់លាស់ពលរដ្ឋមួយចំនួនដែលគាត់ខ្វះព័ត៌មានផ្សេងផ្សេងហ្នឹងមើលទៅរូបភាពថាអូប្រទេសកម្ពុជាយើងពិតជាបានមកក្រាបគ្រឿងញៀនពិតហើយលោកសខេង បាននិយាយចេះចេះចេះចេះភាពពិតគាត់និយាយហើយហើយហ្នឹងគ្រឿងញៀននៅតែបន្តហើយថ្មីថ្មីនេះហេតុអីបានយើងលើកប្រធានបទមកនិយាយថ្ងៃនេះគឺដោយសារបញ្ហាគ្រឿងញៀននឹងកំពុងក្តៅគុកប្រហែលថ្ងៃមុនក៏ចាប់គ្រឿងញៀនទៅទៀតហើយឥឡូវចាប់គ្រឿងញៀននឹង មិនចាប់តែគ្រឿងញៀនទេឥឡូវចាប់បានសារធាតុផ្សំដោយលោកសខេងបាននិយាយខ្លួនឯងហ្នឹងវាទៅជាប្រទេសមួយដែលផលិតគ្រឿងញៀនទៅទៀតហើយមុននឹងផលិតគេនាំចូលនេះមកសិនដើម្បីបំភាន់មុខបំភាន់មុខកុំឲ្យដឹងថានឹងជាគ្រឿងញៀនតែធាតុពិតគាត់ជាមន្ត្រីជំនាញជាអ្នកមកក្រាបហ្នឹងគាត់មិនមែនមិនដឹងទេហើយក្រសួងពាណិជ្ជកម្មហ្នឹងក្រែងមុនគេនាំចូលវត្ថុសារធាតុផ្សេងផ្សេងគេសិតតែយើងមានមន្ត្រីគ្រប់គ្រងមន្ត្រីស្អីទៅមើលពីរបៀបតើវត្ថុហ្នឹងយកចូលមកធ្វើអីក្រុមហ៊ុនហ្នឹងយកចូលមកធ្វើអី យើងសិទ្ធិមានទាំងអស់តែប៉ុន្តែគាត់អនុញ្ញាតឲ្យផលិតបានបានន័យថាគាត់ចូលរួមដៃគាត់បានទទួលសំណូកពុកអលួយហ្នឹងហើយហើយបញ្ហាក្តៅគុកដែលពុកអលួយហ្នឹងគ្រឿងញៀនហ្នឹងគឺដោយសារពុកអលួយហ្នឹងតែម្ដងហើយមួយវិញទៀតបើសិនជាយើងអាហ្នឹងយើងនិយាយពីប្រព័ន្ធបែបគាត់មានអញ្ញាជាអញ្ញាធរមានសមត្ថកិច្ចក្នុងការបង្ក្រាបគ្រឿងញៀនចឹងបើយើងនិយាយពីរឿងគណៈបកប្រជាជនវិញរឿងគណៈបកប្រជាជនគាត់ជាអនុប្រធានបើសមាជិកយើងកាន់រដ្ឋមន្ត្រីគណៈក្នុងគណៈរដ្ឋមន្ត្រីធ្វើខុសចឹង ធាតពិតរបស់គណៈបកគេប្រជាធិបតេយ្យគណៈបកគេមានឆន្ទៈក្នុងការបំរើប្រជាប្រដ្ឋពិតប្រកបម្នាក់ដែលដែលលោកសខេនិយាយនេះគឺគេកោះឈូបញ្ជីចោលដូរបាត់ហើយហើយមិនស្រួលជាប់ជាប់ពន្ធនាគារទៅទៀតព្រោះនាំចូលអាហ្នឹងគឺជារឿងមួយដែលយើងមើលទៅថាបើមិនសិនជាប្រទេសជាតិតែរសារលោកសខេងគាត់និយាយចឹងគឺជានយោបាយប្រជាពិធរបស់គណៈបកប្រជាជនមុនការបោះឆ្នោតទីមទីរោគប្រជាប្រិយភាពអីប្រជាពលរដ្ឋគាត់អត់សូវមាន ចំណេះដឹងអីទៅគាត់ចេះជឿថាអូគណៈបកប្រជាជនបច្ចុប្បន្នធ្វើរឿងហ្នឹងមែនឥឡូវយើងសម័យមើលគាត់កាន់សំទោសបងប្អូនថ្ងៃនេះអត់សូវមានបញ្ហាបំពង់កតិចតួចយើងសម័យមើលគាត់កាន់អំណាចរហូតអត់មានគណៈបកណាមកដឹកនាំបានទេបើទោះជាឆ្នាំ1993មានគណៈបក2ក៏ប៉ុន្តែប៉ុន្តែគណៈបកគាត់ក៏ជាគណៈបរិរដ្ឋបាលហើយគាត់ជានាយករដ្ឋមន្ត្រីទី2ទៀតគឺបញ្ហាគ្រឿងញៀនគឺកើតឡើងរហូតពីសង្គមខ្មែររហូត រហូតមកដល់បច្ចុប្បន្ននេះគឺវាមានការក្តៅសង្គប់តាំងពីជាប្រទេសដែលនាំចូលជាប្រទេសដែលឆ្លងកាត់ឥឡូវខ្លះជាប្រទេសដែលផលិតទៅទៀតអញ្ចឹងវាគ្រោះថ្នាក់មែនតើបងខ្ញុំខ្ញុំព្រឹកលទ្ធភាពពីសង្គមខ្មែរពីមួយថ្ងៃទៅថ្ងៃបញ្ហាគ្រឿងញៀននេះគឺជាបញ្ហាមួយដែល យើងគួរតែចាប់អារម្មណ៍យើងយកមកជជែកគ្នាដើម្បីឲ្យដឹងរឿងសាច់រឿងរបស់គ្នាហើយយើងធ្វើយ៉ាងណាដើម្បីបើសិនជា របបលោកហ៊ុនសែននៅបន្តបែបនេះហើយយើងកំពុងតែរស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែយើងត្រូវត្រៀមខ្លួនបែបណាដើម្បីការពារខ្លួនយើងកុំឲ្យពាក់ព័ន្ធនឹងជាមួយនឹងបញ្ហាគ្រឿងញៀនព្រោះធម្មតាឯតែប្រទេសយើងជាអ្នកផលិតប្រទេសយើងជាអ្នកនាំចូលអាសារជាតិញៀនហ្នឹងគឺជាអ្នកដែលអ្នកដែលប្រើប្រាស់គឺអ្នកដែលនៅក្នុងប្រទេសហ្នឹងគឺខ្លាំងជាងគេហើយតែយើងប្រើប្រាស់គ្រឿងញៀនដូចខ្ញុំបាននិយាយខាងដើមអញ្ចឹងគឺយើងនឹងខ្លាចជាទូអង្គមួយក្នុងការជាទូអង្គទៅចោឆក់ចោប្លន់រស៊ីឲ្យពួក ឈ្មោះពួកអ្នកមានអំណាចដែលគេផលិតគ្រឿងញៀនអ្នកនាំចូលគ្រឿងញៀនហ្នឹងគេបានលុយដល់ស្រួល គឺយើងយកលុយពីឆក់ពីប្លន់ពីប្រជាពលរដ្ឋស្មោះត្រង់ហ្នឹងយកមកជួយពួកហ្នឹងបំពន់ពួកហ្នឹងឲ្យ កាន់តែមានទៅទៀតដើម្បីយកគ្រឿងញៀនយកអីមកធ្វើបាបប្រទេសកម្ពុជាយើងទៅទៀតតទៅទៀតបាទសំណួរនេះគឺខ្ញុំសូមឆ្លើយប៉ុណ្ណេះសិនបាទចាអរគុណច្រើនបងមុនរងចឹងខ្ញុំសូមបង្វិលទៅលោកជំរឿនសម្រាប់លោកជំរឿនលោកជំរឿនចាប់អារម្មណ៍យ៉ាងណាដែរនៅពេលដែលយើង បានស្ដាប់វីដេអូបានឮសូរហើយ តើលោកជំរឿនមានចំណាប់អារម្មណ៍យ៉ាងណា ដែរចាក់សូមជួយលោកជំរឿនបាទអរគុណបងស្រីបានរំលឹកពាក់ព័ន្ធនឹងការអ្វីដែលលោកសខេងមានប្រសាសន៍មិញយើងមើលស្ដាប់មកផ្លែតទៅគឺហៅថាលក្ខន្តិកាមួយដ៏ល្អហើយប៉ុន្តែ យើងក្រឡេកស្ដាប់ឲ្យយូរបន្តិចហើយស៊ីជម្រៅដោយប្អូនបរងថាអញ្ចឹងគឺគាត់អត់បានបញ្ជាក់ថាមន្ត្រីពាក់ព័ន្ធនោះជាអ្នកណាខ្លះមែនតែទៅ ការធ្វើពាណិជ្ជកម្មចូលប្រទេសមួយ គឺមុនដំបូងគឺពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្មបាទក្រសួងពាណិជ្ជកម្មឥឡូវនេះយោតាមខ្ញុំដឹងគឺលោកប៉ាន់សូសាក់ជាអ្នកកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទី2ពាក់ព័ន្ធនឹងមន្ត្រីគយបាទទី3ពាក់ព័ន្ធនឹងពន្ធដារអញ្ចឹងទាំង3ក្រសួងហ្នឹង ខ្ញុំជឿជាក់ថា គឺការទទួលខុសត្រូវទាំងអស់នៅ ការនាំចូលទាំងអស់ហ្នឹងខ្ញុំមិនជឿថា គ្រឿងញៀនទាំងអស់ហ្នឹងលោតឆាត់លេងសិតជាង100តោនជិត200តោនចូលមកកម្ពុជា ស្រួលស្រួលចឹងទេនេះជាការបោកប្រាស់ដល់ប្រជាពលរដ្ឋដល់សាធារណជនហើយបាទសូមឲ្យពិនិត្យឡើងវិញ នៅរបបក្រុងភ្នំពេញរាល់ថ្ងៃយើងឃើញរូបភាពជាច្រើនណាស់ដែល បំលែងរូបភាពបោកប្រាស់ប្រជាពលរដ្ឋហើយយើងក៏លេចមើលឃើញថាព័ត៌មានខ្លះ ដូចឧទាហរណ៍ថាគ្រឿងញៀនកំពុងឡើងគេហៅថាពុះកញ្ជ្រោលក្នុងបណ្ដាញសង្គមប្រាប់បោះវាយបង្ហាចឹងគេកើតព្រឹត្តិការណ៍មួយទៀតដើម្បីបន្លប់ព័ត៌មានហ្នឹងឲ្យទៅគិតរឿងថ្មីមួយទៀតហើយបងប្អូនចំណាំមើលទៅរាល់បញ្ហាកើតឡើងពាក់ព័ន្ធនឹងប្រយោជន៍សង្គមជាតិគេបង្កើតព្រឹត្តិការណ៍ផ្សេងមួយទៀតបន្លប់រឿងមួយទៀតហើយឧទាហរណ៍ដូចយើងមើលឃើញ បុគ្គលិកណាការពើចឹងដូចថ្ងៃនេះចឹងគេចាប់ពួកគាត់យកតាគ្មានបងប្អូនណាចាប់អារម្មណ៍ទេឥឡូវគេកាត់ប្រកាសផ្សេងផ្សេងទៅទៀតហើយគ្រឿងញៀនដូចគ្នាចឹងបងប្អូនគឺគេបង្ហោះសារណាដែលវាប៉ះពាល់គេថាមើលទៅពាក់ព័ន្ធនឹងសង្គមហ្នឹងគេអត់ចង់ឲ្យដឹងឮទេគេបង្ហោះសារណារឿងអឺនាយណានោះរឿងកប្លែកប្លុកកប្លែកណានោះឆ្កុយចឹងទៅធ្វើឲ្យ អ្នកតាមដាននយោបាយអ្នកតាមដានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងសង្គមជាតិពាក់ព័ន្ធនឹងគ្រឿងញៀនពាក់ព័ន្ធនឹងចោលលួចចោលប្លន់គឺអត់ទេរាល់ថ្ងៃនេះដោយសារគ្រឿងញៀនពេញបន្ទុកនៅប្រទេសកម្ពុជាខ្ញុំស្រមៃមើលថា ប្រជាពលរដ្ឋអនាគតទៅលោកហ៊ុនសែនអាចប្រើច្បាប់ប្រហារជីវិតតាមបង្ក្រាបគ្រឿងញៀនដូចនៅប្រទេសហ្វីលីពីនអញ្ចឹងយកលេសនឹងសម្លាប់យុវជនហ្នឹងដោយហេតុអីទីមួយរាល់ថ្ងៃខ្ញុំក្រឡេកឃើញថា អ្នករកស៊ីគ្រឿងញៀនគឺជនជាតិចិនជនជាតិយួនប៉ុន្តែ អ្នកដែលជាប់គុកសុទ្ធតែជាយុវជនខ្មែរបងប្អូនឆ្ងល់ថាហេតុអីបាន អ្នករកស៊ីបានលុយធំដុំរាប់រយរាប់ពាន់លានមន្ត្រីរបស់លោកហ៊ុនសែនឬក៏ជនជាតិចិនជនជាតិយួនបរោស៊ីចាប់បានសិបជនជាតិចិនជនជាតិយួនតែដល់ជាប់គុកបែរទៅជាប់គុកយុវជនខ្មែរនេះជាចេតនាមួយដែលសម្លាប់ ដល់យុវជនខ្មែរយើងកុំឲ្យចេះដឹងឥឡូវនេះតាមយើងដឹងពីប្រជាពលរដ្ឋមកដូចនៅក្នុងខណ្ឌអាស័យកែវខណ្ឌអាស័យកែវនោះគេចាប់កូនគាត់យកទៅគម្រាមអត់ទេសោះប៉ុន្តែជិះម៉ូតូពីបន្ទីពេទ្យមកផ្ទះគេចាប់គាត់ថាជួយដូរគ្រឿងញៀនឆែកអត់ឃើញទេប៉ុន្តែត្រូវរកលុយបង់យ៉ាងតិច1000ដុល្លារ1000ដុល្លារគាត់ថាអស់ហើយសុំអស់ត្រឹម500ព្រមយក500ដោះលែងកូនគាត់មកវិញនេះភាពអយុត្តិធម៌ក្នុងសង្គមខ្មែរហើយ អ្នកដែលរងគ្រោះគឺពលរដ្ឋស្លូតត្រង់អ្នកដែលបានប្រយោជន៍គឺមន្ត្រីរបស់គណៈបកប្រជាជនឬមន្ត្រីរបស់ក្រុងភ្នំពេញរាល់ថ្ងៃនេះហើយអ្នកដែលបំពុលសង្គមមែនដែរគឺជនជាតិបរទេសជនជាតិយួននិងជនជាតិចិនដែលមកផលិតគ្រឿងញៀនក្នុងសង្គមខ្មែរបាទសូមអរគុណគុណច្រើនលោកជំរឿនដែលបានបកស្រាយយ៉ាងក្បាស់ក្បាយអញ្ចឹងការទទួលខុសត្រូវនេះលោកសខេងគាត់មិនអាច ទម្លាក់បន្ទុកនេះទៅអ្នកណា បានទេគាត់ត្រូវតែទទួលខុសត្រូវហើយយើងដឹងហើយថាគ្រឿងគ្រឿងញៀននេះរងផលប៉ះពាល់យ៉ាងណា ចំពោះយុវជនខ្មែរមិនថាយុវជនមិនថាយុវចាស់គឺសប្តាហ៍ថ្ងៃនេះគឺថាកំពុងតែ គឺថាបំផ្លាញនៅគេហៅតំពាំងស្នងរស័យយុវជនខ្មែរនេះខ្លាំងមែនទែនចុកយើងបើសិនជាថាយើងងាកទៅខាងយុវជន សម្រាប់យុវជនជំរឿនក៏ជាមនុស្សចំនួនក្រោយដែរអញ្ចឹងលោកជំរឿន សម្រាប់ជាយុវជនដើម្បីគេចវេចពីអាគ្រឿងញៀនហ្នឹងតើយុវជនត្រូវចូលរួមយ៉ាងម៉េចដើម្បីទប់ស្កាត់ឲ្យគេចឲ្យផុតពីអាគ្រឿងញៀនហ្នឹងចាសូមជួយបាទអរគុណបងស្រីសំណួរនេះពិតជាល្អមែនដោយសារបច្ចុប្បន្ននេះខ្មែរធនធានយុវជនច្រើនណាធនធានយុវជនច្រើនណាយើងក្រឡេកមើលឆ្នាំ2012 2013យើងឃើញយុវជនចូលរួមស្នេហាជាតិចូលរួមនយោបាយឡើងពុះបញ្ជ្រោទូទាំងប្រទេស តែដោយឃើញបញ្ហាយុវជននឹងចេះដឹងរឿងនយោបាយនឹងច្រើនពេកគណៈបព្វជិជនបានបង្កើតព្រឹត្តិការណ៍រាល់ថ្ងៃសៅរ៍អាទិត្យគឺតន្ត្រីស្រាបៀរបាទគេដាក់គេហៅថាសេដ្ឋកិច្ចលោកដល់ថ្នាក់លោកហ៊ុនសែនបានទៅខេត្តស្វាយរៀងបានទៅ ទីក្រុងភ្នំពេញខណ្ឌតកោលើកស្រាបៀរអីអង្គរស្រាបៀរកម្ពុជាផឹកបង្ហាញយុវជនជាសាធារណៈទៀតជាក្នុងនាមគាត់ជាមេដឹកនាំបងប្អូនឃើញហើយមេដឹកនាំគំរូ គឺធ្វើគំរូអាក្រក់ដល់យុវជនយើងចំនួនក្រោយក្នុងនាមខ្ញុំយុវជនបើយើងជាមេដឹកនាំប្រទេសហ្នឹងទី1យើងត្រូវតែឲ្យយុវជនហ្នឹងមានកីឡាទី1ឲ្យសម្បទាគាត់ខ្លាំងទី2យើងត្រូវរកចំណេះជំនាញរបស់ពួកគាត់បងប្អូនមើលឃើញប្រទេសជិតខាងហើយយុវជនត្រូវមានចំណេះជំនាញចង់អភិវឌ្ឍប្រទេសមួយរីកចម្រើនតតែយុវជនយើងមានចំណេះជំនាញប៉ុន្តែសួរថាមានទេរាល់ថ្ងៃ មានពួកគាត់ត្រូវយកលុយទៅរៀនកាត់សក់ទៅរៀនធ្វើខ្ចប់ទៅរៀនលាបឆ្នាំទៅរៀនពាក្យកបោប៉ុន្តែដែលសួរថារដ្ឋាភិបាលលោកហ៊ុនសែននេះបង្កើតក្រសួងមន្ទីរសហគ្រាសដើម្បីបង្រៀនយុវជននោះឯងកាលពីមុនមាន កាលនៅគណៈបកហ៊ុនវិបច្ចបានកាន់ប្រមាណឆ្នាំមានប្រកបក្រោយក្រោយមកគឺឥឡូវលេខខ្សលមកបាទលេខខ្សលគេទុកលុយចែកបាក់ពួកគ្នាគេហ្នឹងតែសម្រាប់យុវជនសប្តាហ៍ថ្ងៃនេះគឺអត់មានអ្នកណាមួយចប់សញ្ញាបត្រយើងរៀន ភាគច្រើនយុវជនបច្ចុប្បន្នណាគេរៀនអី accounting ខាងករណីដល់ធ្វើការធ្វើការសំណងណារៀនខាងវិស្វៈចូលដល់ធ្វើការទៅដើរជិះម៉ូតូដប់រត់ម៉ូតូដប់រត់កង់3រត់តុកតុកសួរធ្វើជំនាញគាត់ទេអត់ត្រូវហេតុអីអត់ត្រូវចូលការងារនោះវាច្រើនពេកមក accounting នោះលេងរៀន1000នាក់បានទៅណាអាការងារវិស្វៈអសំណងនោះអត់មានណាទៅរៀនទេការងារនឹងហត់ណាណាខ្មែរយើងមួយចំនួនធំ គាត់ចូលចិត្តការងារស្រួលហើយគាត់មិនដឹងថាអាការងារលំបាកហ្នឹងលំបាកទៅពេលយើងរៀនទៅដល់ពេលយើងចេះយើងបង្ហាត់បង្រៀនទៅខ្លាចជាគ្រូឧទ្ទេសនាមវាស្រួលឬក៏វាអាចនាំចេញពលកម្មហ្នឹងទៅក្រៅប្រទេសបានប្រាក់ខែថ្លៃគាត់អត់គិតដល់ចំណុចហ្នឹងទេតែយើងមិនបន្ទោសគាត់ទេយើងបន្ទោសមេដឹកនាំមេដឹកនាំយើងវាកំសោយក្នុងការគ្រប់គ្រងធនធានមនុស្សនៅសង្គមខ្មែររាល់ថ្ងៃបងប្អូនឃើញហើយគេមិនត្រឹមអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទេគេធ្វើឲ្យអគុណសន្តិភាព ត្រូវអរគុណក្នុងការដឹកនាំរាល់ថ្ងៃមុនបោះឆ្នោតប្រហែលថ្ងៃនេះខ្ញុំឃើញសំណេររបស់លោកហ៊ុនសែនផុសនៅ account របស់គាត់ថាម៉េចគាត់ថាឲ្យមន្ត្រីគ្រប់មជ្ឈដ្ឋានអស់ចុះមូលដ្ឋានជួយបញ្យល់ប្រជាពលរដ្ឋណាពេលចិត្តបោះឆ្នោតលោកហ៊ុនសែនបញ្ជាឲ្យមន្ត្រីរបស់គាត់ចុះមូលដ្ឋានបោះឆ្នោតឲ្យពួកឯងយកដីលក់យកលុយអញណាណែខុសគ្នាណាអាមុនបោះឆ្នោតពួកអ្នកឯងត្រូវចុះរកសម្លេងឆ្នោតឲ្យគណៈបព្វជិជន ដល់ពេលបោះឆ្នោតហើយពួកឯងមើលដីណាទៅដីដីរដ្ឋបឹងធំធំហើយលក់ឲ្យពួកចិនលក់ឲ្យពួកងាអស់យកលុយឯងណែអានេះពីរខុសគ្នាណាបងប្អូនធ្វើចំណាំឈប់ទៅឈប់ឲ្យគណៈបច្ចុប្បន្នបោកជើងបន្តទៀតបងប្អូនឈប់ឲ្យបោកតទៀតបងប្អូននៅមិនភ្ញាក់រលឹកទេណារាល់ថ្ងៃបងប្អូនឃើញហើយជាពិសេសអ្នកទីក្រុងភ្នំពេញខ្ញុំអត់និយាយខេត្តផ្សេងទេខ្ញុំទេសួរសុខទុក្ខមិត្តភ័ក្តិយុទ្ធមិត្តខ្ញុំស្គាល់គ្នាប្រឡមកនោះគាត់ថាយួនដើរពេញភ្នំពេញអត់ទៅក្បាលណានេះបងឯងបាទ សួរតែខ្មែរយើងមកថៃមកជប៉ុនមកប្រទេសផ្សេងៗដើរបានសេរីចឹងទេណាมันបានទេបាទជំនួយបានទេណាអានេះឲ្យសុំសុំប៉ុណ្ណេះសិនបាទសូមអរគុណចាអរគុណច្រើនខ្ញុំងាកមកប្អូនប៊ុនរងវិញចំពោះប្អូនជាយុវជនប្អូនមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរក្នុងនាមជាយុវជនតើគួរធ្វើយ៉ាងណាដើម្បីគេចឲ្យផុតពីគ្រឿងញៀននេះចាសូមជួយប្អូនប៊ុនរង បាទហើយបងមុននឹងដល់សំណួរហ្នឹងខ្ញុំសូមបន្ថែមបន្តិចហើយខ្ញុំសូមបន្ថែមបន្តិចទៀតព្រោះយើងដឹងហើយថា គ្រឿងញៀននេះវាជាវាប្រៀបដូចជាថាយើងឥឡូវនេះសប្តាហ៍នេះយើងភ័យខ្លាចយើងតែងតែចេញមកនិយាយអំពីការវិនិស្សកម្មប្រៃឈើយើងភ័យគិតថាអាគ្រឿងញៀននេះកំពុងតែសម្លាប់សម្លាប់អនាគតយុវជន យើងច្រើនណាស់ប្រចាំក្នុងនាមយុវជនចូលរួមយ៉ាងមិនដែរចាក់សំជើងបាទបងច្រើនមែនតើ ប៉ុន្តែមុននឹងដល់សំណួរមួយហ្នឹងខ្ញុំសូមបន្ថែមបន្តិចទៀតពាក់ព័ន្ធជាមួយច្បាប់ប្រទេសកម្ពុជាយើងដូចយើងចាប់ជនជាតិចិនពាក់ព័ន្ធបងប្អូនបានឃើញហើយហើយមន្ត្រីអង្គការសង្គមស៊ីវិលគេបាននិយាយជាច្រើនណាពាក់ព័ន្ធជាមួយនឹងថា ចាប់ជនជាតិចិនហើយ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនហើយគួរតែដាក់គុកដាក់ពន្ធនាគារជនជាតិចិននឹងសិនទើបបញ្ជូនទៅប្រទេសចិនយើងមានណាចាប់មេខ្លោងផលិតជនជាតិចិនមួយទាំងមូល ដល់ពេលគេធ្វើរបៀបដូចជាថាបញ្ជូនទៅប្រទេសចិនឯវិញម្នាក់ទៅប្រទេសចិនវិញរួចខ្លួនបាត់ហើយពួកគេមកប្រទេសចិននយោបាយពួកកុម្មុយនីគឺវាមកឲ្យបំផ្លាញប្រទេសខាងក្រៅមកក្រៅគឺមានអីទៅដល់ប្រទេសគេអូនមិនរងតិចនេះគេហៅថាអនុសាសនៈយុគយល់ថ្មីនៃរបបក្នុងពេញគេបង្កើតជាមួយចិនរវាងខ្មែរបាទដល់ពេលអញ្ចឹងវាអត់មានទោសកំហុសអីអញ្ចឹងបានន័យថាវាស្រួលពេកអញ្ចឹងពួកនោះអត់ខ្លាចទេទោះចាប់បានក៏ដោយអញផលិតគ្រឿងញៀនអញយកគ្រឿងញៀនមកលក់ក៏ដោយអត់ខ្វល់សំខាន់ពេលគេចាប់បានអញទៅចិនវិញ តែប៉ុណ្ណឹងឲ្យមិនស្រួលទៅចិនឲ្យមកវិញបានទៀតណាព្រោះអត់មានតម្លាភាពក្នុងការបង្ហាញប្រជាពលរដ្ឋអញ្ចឹងនេះជាចំណុចមួយដែលយើងមានការសោកស្ដាយខ្លាំងមែនទែនដែលរបបហ៊ុនសែនគាត់បានប្រព្រឹត្តលើប្រជាពលរដ្ឋចំពោះបញ្ហាយុវជនវិញយើងដឹងហើយថាអ្នកដែលជាប់ពន្ធនាគារសប្តាហ៍នៅប្រទេសកម្ពុជាយើង គឺលំដាប់ទី1គឺបញ្ហា គ្រឿងញៀននឹងខ្លាំងជាងគេបំផុតបងទី2ហើយសិតតែយុវជនទៀតមិនមែនជាយុវចាស់ទេណាមិនមែនជាអ្នកអាយុ50មិនមែនជាអ្នកអាយុ60វាមានមានតែតិចបំផុតតែពី20 ដល់30 35 40ហ្នឹងគឺសម្បូរមែនតើឲ្យបងប្អូនសម័យមើល30000នាក់នៅក្នុងពន្ធនាគារពាក់ព័ន្ធជាមួយនឹងបញ្ហាគ្រឿងញៀនបើសិនជាគាត់ជាប់ក្នុងពន្ធនាគារច្បាស់ជាគាត់ជាបន្ទុករបស់គ្រួសារគាត់តែមួយមួយត្រូវយកលុយទៅជួយគាត់ប្រចាំខែថ្លៃហូបអាហារហើយត្រូវបងពួកសោកប៉ាន់ក្នុងការ ជួបបងប្អូននិយាយជជែកគ្នាអីទៀតវាគាត់បើថាគាត់គាត់ធ្វើឲ្យខ្លួនគាត់ហ្នឹងជា បន្ទុករបស់គ្រួសារគាត់ដតៃទៀតអាហ្នឹងរឿងមួយ ចុះមួយទៀតគាត់អត់បានធ្វើការជួយសង្គមជាតិរបស់យើងចឹង30000នាក់យើង lose បើថាយើងបាត់បង់អឺកម្លាំងពលកម្មអស់ពលកម្មអស់លីងមកក្នុងប្រទេសកម្ពុជាហើយស្រាប់តែអឺដោយសារអីដោយសារយើងនាំចូលគ្រឿងញៀនមកខ្លាំងពេកដល់ពេលចឹងធ្វើឲ្យយុវជនយើងបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួនទៅមុខហើយដល់ពេលរាជរដ្ឋាភិបាលអត់មានវិធានការត្រឹមត្រូវទេក្នុង ទូរទស្សន៍ក្នុងប៉ាណូធំធំខ្ញុំមកដល់សហរដ្ឋអាមេរិកបងប្អូនខ្ញុំកម្រឃើញប៉ាណូពាក់ព័ន្ធជាមួយនឹងគ្រឿងគ្រឿងស្រវឹងណា ប្រទេសគេគេប្រើប្រាស់ប៉ុន្តែគេអត់អេបថាទេបើថាគេអត់ផ្សព្វផ្សាយទេអញ្ចឹងមិនថាតយុវជនគេធំធាត់ដឹងក្តីឧទាហរណ៍អាយុ25ឆ្នាំឯឡើងទៅទើបគេយល់នឹងថាអូការប្រើប្រាស់គ្រឿងសង្វឹងវាប៉ះពាល់អញ្ចេះអញ្ចឹងខ្ញុំអាចប្រើក្នុងកម្រិតតិចតួចបំផុតអីចឹងក្នុងការជួបជុំគ្នាអីតិចតួចណាប៉ុន្តែប្រទេសកម្ពុជាយើងគ្នាទំតធំឥឡូវបងបងប្អូនសម័យមើលគ្នាទំតធំអាយុ8 9ឆ្នាំចេះដឹងតិចទេស្រាប់តែប៉ាម៉ាក់ជុនដើរតាណាឃើញតែផ្លាកស្រាបៀ8 9ឆ្នាំហ្នឹងអញ្ចឹងគ្នាមនុស្សចង់ឬមិនចង់ អាឃើញញឹកពេកបងប្អូនវាធ្វើឲ្យអារម្មណ៍នេះទាញតែហ្មងអញ្ចឹងចង់សាក់ចង់ដឹងចង់លឺអញ្ចឹងចាចង់សាក់អានឹងពលគ្រឿងញៀនហ្នឹងតាំងពីក្មេងមកបើថាដោយសារហ្នឹងយើងខ្វះក្នុងការអត់បានអឺដឹងអត់បានរដ្ឋបាលយើងវាដូចថាយើងវាដូចធម្មតាយើងជាធម្មតាខ្ញុំនៅក្នុងគណៈបកប្រឆាំងដោយសារខ្ញុំមើលឃើញបញ្ហាហ្នឹងទើបខ្ញុំមិនអាចនៅ បានជាមួយនឹងគណៈបកប្រជាជន ហើយខ្ញុំចូលរួមជាមួយគណៈបកប្រឆាំងដើម្បីយើងធ្វើការផ្លាស់ប្ដូរបើយើងចង់ប្ដូរហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋយើងកុំឲ្យប្រជាពលរដ្ឋយើងមានបញ្ហាហ្នឹងហើយដល់ពេលគាត់ឃើញចង់សាកចង់នឹងយឺគាត់ចាប់ផ្ដើមញៀនសារជាតិស្រាខ្ញុំជិះទូទៅបងបើសិនជាមានអង្គការសង្គមស៊ីវិលណា search ឬមួយក៏ធ្វើការស្រាវជ្រាវច្បាស់ជាដឹងឯងមុននឹងប្រើប្រាស់គ្រឿងញៀនណាពួកគាត់សិតតែឆ្លងកាត់ការប្រើប្រាស់គ្រឿងសង្វឹងយ៉ាងងប់ងល់បើហាចា ការឥឡូវយើងនិយាយយុវជនធ្វើមិនដែលបងបានជិះផុតពីគ្រឿងញៀនវាពាក់ព័ន្ធជាមួយនឹងការសាត់គប់ធម្មតាគាត់សាត់គប់គ្នាមិនព្រោះគេមិនហៅគាត់ទៅជក់គ្រឿងញៀនហ្មងឯងមែនទេហ្មងគេហៅស៊ីសុបាយបន្ទាប់ពីផឹកស៊ីសុបាយរួចហើយមិត្តភ័ក្តិរបស់គាត់ហ្នឹងច្បាស់ជានាំបើសិនជាអ្នកហ្នឹងជាអ្នកគ្រឿងញៀនណាច្បាស់ជានាំគាត់ទៅសាយគ្រឿងញៀនហើយបន្តមកចាប់ចាប់ដើមប្រាប់វិធីសាស្ត្រអូឯងបើអត់លុយធ្វើចេះលួចប៉ាម៉ាក់អូប្លន់ចេះប្លន់ចុះវាចេញពីការខ្សែគប់អញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យយុវជនយើងជៀសផុតពី គ្រឿងញៀនហ្នឹងចំណុចទី1ហ្នឹងក៏ពាក់ព័ន្ធជាមួយនឹងការខ្សែគប់មិត្តភ័ក្តិដែរអញ្ចឹងការខ្សែគប់ហ្នឹងគឺសំខាន់ណាស់ព្រោះការញៀនគ្រឿងញៀនឬមួយការប្រើប្រាស់គ្រឿងញៀនវាចាប់ផ្ដើមចេញពីការខ្សែគប់គ្នាគេប្រើប្រាស់គ្រឿងសង្វឹងដូចខ្ញុំប្រាប់មកអញ្ចឹងដោយសារប្រទេសកម្ពុជាយើងគេអត់អាចយកប៉ាណូគ្រឿងញៀនទៅដាក់ផ្សាយលើទីសាធារណៈបានទេព្រោះវាខុសច្បាប់អន្តរជាតិហើយបើសិនជាប្រទេសកម្ពុជាធ្វើបើកមុខចឹងខ្លាំងពេកវាធ្វើឲ្យប្រទេសដទៃទៀតគេប្រកាសជាដាក់ទណ្ឌកម្មឬមួយក៏ប្រទេសខ្លះគេអាចមានការភ័យខ្លាចព្រោះប៉ះពាល់ដល់ ភ្ញៀវទេសចរជនជាតិគេអីទៀតគេរឹតតែខ្លាចទៀតព្រោះហ្នឹងវាជារឿងខុសច្បាប់ទូទាំងពិភពលោកតែគ្រឿងស្រវឹងស្រាបៀគឺជាគ្រឿងសារជាតិមានមួយដែរប៉ុន្តែយើងអាចប្រើប្រាស់ក្នុងកម្រិតមួយគួរសមអញ្ចឹងលោកហ៊ុនសែនគាត់ដឹងគាត់យកវិធីសាស្ត្រហ្នឹងយកមកប៉ាណូផ្សព្វផ្សាយគ្រប់ហើយឥឡូវកាន់តែច្រើនហើយស្រាបៀបងប្អូន6 10លាននេះឯងតែស្រាបៀប្រហែលជា100ប្រភេទបងបងប្អូនសម័យគិតមើលវាដូចជាប្រជែងគ្នាតែរឿងគ្រឿងញៀនណាប៉ុន្តែអាប្រជែងគ្នារបៀបសកលជាល័យដែលល្បីជាងគេមួយអីវាប្រជែងគ្នាវាអត់មាន វាមានតែអាការប្រជែងគ្នាបើកក្រុមហ៊ុនស្រាមៀនអញ្ចឹងវាជារឿងមួយដែលខុសហើយចាប់ដើមញៀនគ្រឿងញៀនហើយចាប់ដើមចាប់ដើមគឺញៀនគ្រឿងសង្វឹងហើយគឺចាប់ដើមដល់ការប្រើប្រាស់តែការណាប្រើប្រាស់ហើយចាប់ដើមដល់ការអនុវត្តក្នុងការធ្វើបတ်អក្រិតអីផ្សេងផ្សេងដើម្បីយកលុយយុវជនសូមជិះឲ្យបាន ការខ្សែគប់ព្រោះសូម្បីតែខ្ញុំចូលមកក្នុងសហរដ្ឋអាមេរិកនេះក៏គេមុនទៅចូលមកគេប្រាប់ពួកខ្ញុំថាអូនៅក្នុងសហរដ្ឋអាមេរិកវាដោយសារជាប្រទេសមួយដែលចម្រុះជាតិសាសន៍អញ្ចឹងអ្នកឯងត្រូវត្រៀមខ្លួន ក្នុងការសាច់គប់មនុស្សអីអ្នកឯងត្រូវការធ្វើការរៀនសូត្រដោយប្រយ័ត្នប្រយែងបំផុតមិនមែនអឲ្យទៅដល់អាមេរិកដូចឋានសួគ៌មួយអីអត់ទេខ្ញុំមកដល់ទីនេះគឺយើងត្រូវសិក្សារៀនសូត្រដូចជាប្រទេសនីមួយៗអញ្ចឹងវាមានមនុស្សអាក្រក់មនុស្សល្អអញ្ចឹងយើងត្រូវការត្រៀមខ្លួនយើងយុវជនយើងវិភាគយើងនៅជាមួយមនុស្សមួយថ្ងៃឬពីរថ្ងៃយើងនិយាយស្ដីគ្នាយើងដឹងហើយអញ្ចឹងនឹកខ្វែងទៅបងប្អូនប្រយ័ត្នប្រយែងអឺមែនតែក្នុងរឿងនេះហើយមួយទៀតខ្ញុំសោកស្ដាយដោយសារពាក់ព័ន្ធជាមួយនឹងការជិះផុតគ្រឿងញៀនហ្នឹងប្រទេសយើង ពិបាកកិច្ចផុតណាបើសិនជារដ្ឋាភិបាលលោករបបលោកហ៊ុនសែននៅតែកាន់អំណាចហើយមួយទៀតខ្ញុំក៏មានការសោកស្ដាយទៀតពួកអីវាសិតតែជាការយើងចង់ប្រាប់ឲ្យពួកគាត់កិច្ចផុតតែពួកគាត់កិច្ចអត់ផុតទេទី1ដោយសាររបបលោកហ៊ុនសែនទី2សាក់គ្រឿងសម្បងហ្នឹងគាត់អេវ៉ាថាយខ្លាំងពេកតែគាត់អេវ៉ាថាយខ្លាំងពេកយុវជនគាត់អត់ទោះគាត់អត់ចង់ក៏គាត់អង្គុយរៀនសូត្រគាត់ជិះទៅណាគាត់ជិះទៅលេងម៉ាក់គាត់ទៅសោះក៏គាត់ឃើញស្រាបៀគាត់ជិះទៅទៅមួយក្បាលចុះតែពីផ្ទះគាត់ទៅឃើញផ្លាកស្រាបៀ វាកិច្ចអត់ផុតហ្មងរឿងបញ្ហាហ្នឹងអញ្ចឹងវាជារឿងមួយដែលយើងសាប់ការស្ដោះស្ដាយប៉ុន្តែបងប្អូនជាពិសេសយុវជនដែលបានស្ដាប់នៅពេលនេះបងប្អូនឃើញផ្លាកស្រាបៀបងប្អូនកុំខ្វល់យើងគិតផ្ដោតសំខាន់លើអនាគតរបស់យើងអនាគតគ្រួសាររបស់យើងតែពិបាកនឹងគិតវែងណាស់ព្រោះវានៅមុខយើងប្រាប់គាត់ឲ្យគិតតែយើងបានព្រោះអាការដាក់ផ្លាកដាក់អីហ្នឹងគឺពាក់ព័ន្ធមួយក្រសួងពាណិជ្ជកម្មទៀតនេះគឺក្រសួងហ្នឹងគឺពាក់វាវាគួរតែយ៉ាវាបើសិនជារដ្ឋមន្ត្រីវិញត្រូវជាប់ពន្ធនាគារបាត់ហ្នឹង លាលែងទៅចំណាយទៅដូរអីផ្សេងបាត់ដែរព្រោះអីយើងយ៉ាវាពិបាកមែនតើរឿងហើយមួយទៀតលោកហ៊ុនសែនរបបរបស់គាត់គាត់អត់ដូចបងជំរឿបានលើកឡើងអញ្ចឹងយុវជនយើងអត់ពេលដែលរៀនសូត្រអីចប់ទៅអត់មានការងារធ្វើវាពាក់ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលវាច្បាស់ហើយគុំបន្ទោសប្រជាពលរដ្ឋពូប្រទេសគេនេះប្រទេសប្រទេសដែលប្រជាធិបតេយ្យដូចប្រទេសបងធីតាភូក៏ខ្ញុំគិតចឹងដែររដ្ឋជួយអស់លទ្ធភាពហើយហើយបើសិនជាអត់ប្រឹងខ្លួនឯងទេអាហ្នឹងទើបយើងបន្ទោសបុគ្គលហ្នឹង ប៉ុន្តែរដ្ឋនៅប្រទេសនេះខ្ញុំឃើញពេលខ្ញុំជិះកាសាឡាអូគេមាន scholarship ដូចថារដ្ឋគេជួយមក scholarship របស់យើងគ្លៀនអីដើម្បីឲ្យសាលាហ្នឹងយកអា scholarship ហ្នឹងឲ្យទៅប្រជាពលរដ្ឋដែលគ្នាអត់ស្ូវមានលុយឲ្យបានចូលរៀនអញ្ចឹងរដ្ឋគេគេធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យប្រជាពលរដ្ឋគេបានចូលរៀនហើយបើពួកអឺប្រជាពលរដ្ឋហ្នឹងមិនចូលរៀនអាហ្នឹងទៅជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋតែលោកហ៊ុនសែនមិនមែនជាការខ្ញុំអត់ដែរបន្ទោសប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាបងព្រោះលោកហ៊ុនសែនជាអ្នកឲ្យធ្វើឲ្យប្រជាពលរដ្ឋបែបហ្នឹងមិនមែនប្រជាពលរដ្ឋគាត់ ព្រោះប្រជាពលរដ្ឋក៏អត់ជំរើសដូចខ្ញុំនិយាយមិញអញ្ចឹងឲ្យគាត់មានជំរើសកិច្ចផុតពីគ្រឿងញៀនមិនបើគាត់ចុះពីចដាពីផ្ទះមកឃើញផ្លាកគ្រឿងសង្វឹងបាត់ហើយណាអញ្ចឹងគាត់គេអត់ផុតគាត់អត់ជំរើសទេចាំបាត់ហើយបន្ទោសលហ៊ុនសែនដែលគាត់ធ្វើអញ្ចឹងឲ្យប្រជាពលរដ្ឋឲ្យយុវជនជាពិសេសបាត់បង់កម្លាំងពលកម្មជាង30000នៅក្នុងពន្ធនាគារហើយយុវជនខ្លះអត់បានរៀនសូត្រហើយពេលខ្លះរៀនសូត្រហើយប៉ុន្តែខ្វះជំនាញបានន័យថាសកលវិទ្យាល័យអត់មានការតាមដានត្រឹមត្រូវរៀនសូត្រហើយ យុវជនដែលរៀនចប់ហ្នឹងគាត់អត់មានបទពិសោធន៍ជាក់ស្ដែងគាត់អត់បានដូចថាគាត់រៀនហើយគាត់អត់ទៅចេះពិតប្រាកដអញ្ចឹងក្រុមហ៊ុនមួយចំនួនដែលគេក៏គេមិនអាចយកគាត់ធ្វើការគាត់ទៅជាចំណាក់ស្រុកហើយអាការចំណាក់ស្រុកហ្នឹងបងប្អូនឃើញពួកគាត់យក ថវិកាពីប្រទេសថៃពីប្រទេសកូរ៉េមកប៉ុន្តែអាហ្នឹងធៀបពិតការងារដែលបានលុយចេញពីប្រទេសក្រៅមកមិនមែនយើងជាអ្នកចំណេញទេយើងអាចអានេះហៅថាចំណេញមួយគ្រាតែបើយើងគិតពី sustainable ឥឡូវទីហោគេគាត់មកកូរ៉េគាត់មកថៃ គេមិនឲ្យសញ្ជាតិគាត់នៅជាជនជាតិណាហើយបើសិនជាគេឲ្យសញ្ជាតិពួកគាត់យើងរត់តែខាតបង់ទៅទៀតអញ្ចឹងថ្ងៃណាមួយគាត់ប្រកាសជាមកប្រទេសកម្ពុជាវិញតែគាត់សល់ជំនាញអីគាត់មិនពេលដែលមកពីកូរ៉េយើងអាចថាគាត់សល់ជំនាញខ្លះតែបើមកពីថៃខ្ញុំធ្លាប់ចុះទៅថៃយើងបានជួបគាត់ច្រើនសិតតែមិនមែនជាកម្មករជំនាញជាកម្មករដែលបម្រើគេគេឲ្យធ្វើអីធ្វើនឹងកាត់បន្លែគឺនឹងកាត់បន្លែអត់អត់មានមែនជាកម្មករជំនាញអញ្ចឹងវាជាហានិភ័យមួយទៅថ្ងៃអនាគតទៅទៀតអញ្ចឹងកម្ពុជាយើងបើសិនជាបដ ாய் ទៀត10ឆ្នាំទៅមុខទៀតកាន់តែរងគ្រោះហើយប្រជាពលរដ្ឋបាត់បង់ការងារកាន់តែច្រើន ហើយលោកហ៊ុនសែនគាត់ប្រឹងប្រែងគាត់ប្រឹងប្រែងធ្វើអាក្រក់កាន់តែខ្លាំងក្រុមហ៊ុនដែលគេមានប្រជាធិបតេយ្យពិតបងប្អូនអត់ដែលបានភ្លុករសជាតិទទួលបានក្រុមហ៊ុនដែលចេញពីប្រទេសប្រជាធិបតេយ្យទៅមកឧទាហរណ៍បើសិនជាប្រទេសយើងល្អក្រុមហ៊ុន Apple ក្រុមហ៊ុន Amazon គេទៅបើកនៅក្នុងប្រទេសកម្ពុជាយើងមិនសិតតែក្រុមហ៊ុនប្រជាធិបតេយ្យបងប្អូននឹងបានទទួលថាអូក្រុមហ៊ុនពីប្រទេសប្រជាធិបតេយ្យគឺវាអញ្ចឹង មើលទៅការងារល្អល្អធ្វើការងារល្អល្អច្រើនមែនតើតែដល់ពេលប្រទេសយើងកុំមុនីក្រុមហ៊ុនចឹងចឹងគេអត់បើកទេឧទាហរណ៍ McDonald McDonald គេអត់បើកនៅប្រទេសកម្ពុជាតែម្ដងព្រោះទី1ស្ថានភាពនយោបាយនៅប្រទេសយើងអត់ត្រឹមត្រូវ GDP ប្រទេសជាតិយើងវានៅទាបពេកអញ្ចឹងគេអាចបើកដូច McDonald ពេលតបើកមួយមួយក៏ជួយជីវភាពខ្មែរបានច្រើនដែរដោយសារបុគ្គលិកធម្មតាគេជាក្រុមហ៊ុន fast food គេត្រូវការបុគ្គលិកច្រើនមែនទែនហើយប្រជាពលរដ្ឋ អ្នកខ្លះដូចនៅនេះចឹងភាគច្រើនខ្ញុំឃើញយុវជនគេគេធ្វើការបដូរម៉ោងបដូរអីដើម្បីឲ្យយុវជនគេរៀនបណ្ដាគេអាចធ្វើការរកថវិកាបណ្ដាពេកប្រទេសកម្ពុជាយើងហ្មងតែធ្វើការធ្វើការរៀនរៀនរៀនហើយអត់ជំនាញទៀតទៀតហើយអ្នកខ្លះបានជំនាញដោយសារគាត់ខំប្រឹងប្រែងខំអីទៅគាត់ធ្វើការគាត់វាច្បាស់ហើយបើប្រទេសយើងបើសិនត្រូវមានអ្នកអ្នកខ្លះគេបានការងារល្អឲ្យក្លោប៉ុន្តែ រាជក្នុងរដ្ឋាភិបាលក្នុងនាមយើងជារាជរដ្ឋាភិបាលមួយយើងត្រូវដោះគេបណ្ដោះយុវជនគេនៅតំណាងយុវជនឲ្យអស់ពលភាពឲ្យវានៅសល់កម្រិតតិចតួចបំផុតលុះត្រាតែអ្នកនឹងអត់ប្រឹងខ្លួនឯងទៅអត់មានការងារកុំឲ្យគាត់អត់ការងារដោយសារយើងដឹកនាំគាត់អត់ការងារដោយសារគាត់អត់ចង់ធ្វើខ្លួនឯងអ្នកខ្លះទៅនេះយើងមើលឃើញដែរយើងខ្ញុំម្ដងខ្ញុំចេះឆ្ងល់ថាមិនមានអ្នកសុំលុយតាមផ្លូវទៀតប៉ុន្តែធៀបពិតដោយសារគាត់អត់អត់ចង់ធ្វើខ្លួនឯងគាត់ចង់គាត់ចង់អញ្ចឹងហ្នឹងវាជាខ្លួនឯងគាត់ទទួលខុសត្រូវខ្លួនឯងរត់គេមិនអាចជួយអស់លទ្ធភាពហើយ បាទសំណួរនេះគឺខ្ញុំចាតាមយោងតាមយោងតាមអ្វីដែលប្អូនបនរងក៏ដូចជាលោកជំរឿនបានបកស្រាយតកតបអំពីវិនិស្សកម្មនៃគ្រឿងញៀនដែលកំពុងតែបំផ្លាញអនាគតដល់យុវជនខ្មែរនឹងតើវាប៉ះពាល់អ្វីខ្លះទៅដល់សង្គមជាតិចាក់ខ្ញុំសូមពង្វល់សំណួរនេះជូនទៅលោកជំរឿនចាក់សូមជឿបាទអរគុណបងស្រីធីតាភូពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនប៉ះពាល់អីទៅដល់សង្គមជាតិគឺប៉ះពាល់ខ្លាំងបាទ ចំពោះគ្រឿងញៀនដល់សង្គមជាតិទី1ធ្វើឲ្យយើងបែកនៅកម្មដ្ឋានញៀនរបស់យើងទាំងតាមធម៌ពុទ្ធថាញៀនទាំង7ណាបាទធ្វើឲ្យយើងលែងស្គាល់ឪពុកម្ដាយលែងស្គាល់ម៉ែឪស្គាល់បងស្គាល់ប្អូនបកកើតជាអំពើហិង្សាចោរកម្មរឿងអាក្រក់បំផុតមែនតើនោះអាចឈានទៅដល់រំលោភបងប្អូនខ្លួនឯងរំលោភម៉ែឪខ្លួនឯង ឈានទៅដល់យកកំបិតយកកថៅទៅវាយឬក៏កាប់សម្លាប់ម្ដាយខ្លួនឯងគឺមានរឿងទាំងអស់នេះនៅប្រទេសកម្ពុជារួចស្រេចទៅហើយ ដោយសារគ្រឿងញៀនណាដោយសារគ្រឿងញៀនហើយដោយបញ្ហាថ្មីថ្មីនេះទៀតយើងឃើញអឺខាងក្រសួងការគណនគរបាលជាតិគេបង្ហោះសារថាខ្មែរយើងឥឡូវនេះកំពុងមានស្ថិរអារម្មណ៍ខៅផ្លូវចិត្តនោះធ្ងន់ធ្ងរណាបងប្អូនធ្ងន់ធ្ងរខ្លាំងណាស់រហូតក្នុងរយៈពេលតែមួយត្រីមាស3ខែនេះ មានអ្នកសម្លាប់ខ្លួនរហូតដល់ជិត200អ្នកឯណោះបាទហេតុអ្វីមកពីសង្គមកតាសង្គមនៅអ្វីខ្លះខ្ញុំឃើញថាអ្នកដែលប៉ុនប៉ងសម្លាប់ខ្លួនឬក៏សម្លាប់ខ្លួននោះសុទ្ធតែជាយុវជនជាកុមារាកុមារីក្មេងក្មេងមើលទៅដូចជារូបភាពហៅថាបែកឆ្នាំបាទបែកឆ្នាំដោយសារពាក់ព័ន្ធនឹងគ្រឿងញៀននេះគឺធ្វើឲ្យពួកគាត់ បាត់បង់សតិសបញ្ញៈស្រមោលស្រមៃឃើញខ្មោចឃើញគេដេញចាប់ឃើញអីទៅហូតទៅដល់គាត់លែងដឹងលែងកើតជើងពោះពោះទៀតរហូតដល់ជាដល់ការសម្លាប់ខ្លួននេះជាការគ្រោះថ្នាក់ធំណាស់បើលោកហ៊ុនសែនមិនមានការទប់ស្កាត់ឬក៏មិនបើកវគ្គបណ្ដោះបណ្ដាលឬបង្ក្រាបគ្រឿងញៀនឲ្យវាមិនបាត់លុបបំបត្តិទេវាគាត់កាត់បន្ថយពីគ្រឿងញៀនឥឡូវនេះលោដល់រាប់រយតោនមកនៅ តែបន្តិចបន្តួច យើងមិនអាចលុបបំបត្តិបានទេខ្ញុំនិយាយនេះមិនមែនថាយ៉ាងម៉េចយើងមិនអាចលុបបំបត្តិភ្លាមភ្លាមបានយើងក៏ឲ្យធ្វើម៉េចប្រច្បាប់អាញាសឹកម៉េចដើម្បីឲ្យមន្ត្រីពាក់ព័ន្ធឲ្យអ្នករកស៊ីគ្រឿងញៀនដាក់ទោសធ្ងន់រហូតដល់ប្រហារជីវិតឬក៏ធ្វើម៉េចព្រោះប្រទេសវៀតណាមឬប្រទេសគេផ្សេងផ្សេងគាត់តែគ្រឿងញៀនទំនន់តែមួយខាំឬកន្លះគីឡូគេចាក់ឆ្នាំសម្រាប់ចោលដោយសារអ្នកឯងបំផ្លាញសង្គមបំផ្លាញពលរដ្ឋគេហើយយើងនេះ ដូចខ្ញុំឧទាហរណ៍ដូចអឺបងប្រុសលោកគិតមេងលោកគិតហៀងរដ្ឋាភិបាលលោកហ៊ុនសែនឃើញមានចំណាត់ការល្អក្នុងការចុះប្រក្រាបនៅកន្លែងថាក្លឹបកំសាន្តមួយឈ្មោះថារ៉ុកនៅក្បាលខ្នល់ហើយបឹងតបែកឃើញថាចាប់គ្រឿងញៀនបានរហូតដល់50គីឡូឯនោះតែមកដល់ម៉ោងនេះលោកគិតមេងបត្រូវលោកគិតហៀងត្រូវ ជាបងរបស់លោកគិតមេងដែលជាអង្គការធំធំនៅស្រុកខ្មែរ តំណាងរាល់ថ្ងៃគឺទូទួស CNC ទូទួស CTN ឬក៏ទូទួសប្រមាណផ្សេងទៀតវិសុប្រមាណផ្សេងទៅនោះ បែរជាមានសេរីភាពបងប្អូនឃើញនេះជាគំរូអាក្រក់មួយបងប្អូនមិនតែមានទេពិភពលោកគ្មានប្រទេសណាមួយគេឲ្យមេក្រិតជន មេគ្រឿងញៀននឹងមករួចសេរីភាពជាប់គុកតែរយៈពេល1ឆ្នាំហើយរួចខ្លួនទេហើយជាប់គុកទៀតបាន តែ2ខែទៅ3ខែនៅក្នុងពន្ធនាគារគេដាក់រូបកឹកអៀនហ្នឹងជាជំងឺ បេះដូងជំងឺលើសឈាមហ្នឹងមកដេកនៅក្នុងមន្ទីរពេទ្យរុស្ស៊ីទៅដូចរូបភាពនឹងឃាតករសម្រាប់មនុស្សលោកហៅថាអុកញ៉ាមួយនោះបាទបងប្អូនដឹងទាំងអស់គ្នាហើយគឺជាប់ទុកតែសបនិមិត្តណាចាំមានន័យថាម៉េចថាមន្ត្រីរបស់គណៈបព្វជិជនដែលពលរដ្ឋរកផុសតាំងឃើញច្បាស់លាស់ទាំងអស់គឺបានជាប់គុកប៉ុន្តែគុកទាំងអស់សុទ្ធតែសបនិមិត្តគឺទៅជាប់គុកតែមួយផ្លែទេបន្ទាប់មកត្រូវបានគេយកមកដាក់ មន្ទីរពេទ្យបាទជាគេហៅថាមន្ទីរពេទ្យកន្លែងគុំខាំងមួយប៉ុន្តែយើងមើលឃើញថាមានសេរីភាពជួបដើរហើរយប់ឡើងចង់យប់ឡើងចង់ជិះឡើងទៅណាក៏មានណាដឹងទេពួកដឹងក៏មានណាហ៊ាននិយាយដែរសង្គមខ្មែរបច្ចុប្បន្នវាអញ្ចឹងតែយើងងាកទៅមើលសកម្មជនគណៈបក្សសង្គ្រោះជាតិរាល់ថ្ងៃបន្តិចគឺធ្វើបាបគ្នាឥតទុកអត់មានទោសកំហុសរកទោសគ្នាអត់ឃើញបែរជាឃុំគ្នាដល់ម៉ោងនេះមិនទាន់មានការដោះលែងឲ្យនៅក្រៅឃុំឬក៏បន្ធូរបន្ធយទោសយ៉ាងម៉េចគឺអត់មាន កាត់ទោសគ្នាធ្វើបាបគ្នារហូតដល់វាយដល់កាប់ដល់សម្លាប់អានឹងហើយគឺធ្វើឲ្យពលរដ្ឋខ្មែរមើលទង្វើដ៏អាក្រក់បាទបគណៈបកជាជនខ្លាំងមែនដឹកនាំជាង40ឆ្នាំបងប្អូនសឹងថាឲ្យទៅបោះឆ្នោតនេះគាត់ឈ្នះដាក់បកជាជនទេបើធ្វើអំពើល្អជាមួយប្រជាពលរដ្ឋដោះស្រាយបញ្ហាដីធ្លីដោះស្រាយបញ្ហា ចំពោះសង្គមខ្មែរបច្ចុប្បន្នឲ្យបានត្រឹមត្រូវទៅពលរដ្ឋគេអត់ចង់បាត់បង់មេដឹកនាំល្អទេព្រោះយើងឃើញមកដល់ម៉ោងនេះគណៈបកសង្គ្រោះជាតិ លោកធានសំស៊ីឬក៏អ្នកបកផ្សេងផ្សេងទៀតមិនទាន់បានដឹកនាំប្រទេសទេយើងគាត់តែឈោបេក្ខភាពឃុំសង្កាត់ឆ្នាំ2017បោះឆ្នោតជាប់ឃុំសង្កាត់បានតែ5007នាក់ដឹកនាំបានតែ3ខែកន្លះគណៈបកប្រជាជនភ័យខ្លាចលោដល់ឈានរំលាយគណៈបកសង្គមជាតិរំលាយអំណាចរបស់ពលរដ្ឋដែលបោះឆ្នោតជូនគណៈបកសង្គមជាតិយើងឃើញឥឡូវនេះទៀតយើងឃើញហើយ ចិត្តបោះឆ្នោតគេកំពុងតែកម្រៀកំហែងគេយកមេភូមិលោកមេប៉ុស្តិ៍អនុធានភូមិឬក៏ឆ្លោះភូមិដើរធ្វើបាបជាប្រវត្តិនេះការបំផិតបំភ័យមួយដ៏អាក្រក់នៅក្នុងសង្គមខ្មែរបច្ចុប្បន្នចឹងហើយខ្ញុំត្រឡប់ទៅវិញថាអំពីបញ្ហាគ្រឿងញៀនរាល់ថ្ងៃនេះគឺយកលេសគ្រឿងញៀននេះធ្វើបាបពលរដ្ឋគ្រប់រូបភាពទាំងអស់ហើយក៏ដូចជាសកម្មជនផងដែរបាទសូមអរគុណបាទបាទសំឡេង ចាអរគុណច្រើនលោកជំរឿនដែលបានបកស្រាយចំបោះបាយចាខ្ញុំសូមងាកមកប្អូនបុនរងវិញសម្រាប់ប្អូនប្អូនមានយោបល់យ៉ាងណាដែរដោយសារតែគ្រឿងញៀននេះរករងផលប៉ះពាល់ខ្លាំងណាស់សម្រាប់សង្គមជាតិចាអញ្ចឹងក្នុងនាមជាយុវជនប្អូនមានចំណាប់អារម្មណ៍យ៉ាងណាដែរចាសូមជឿន បាទតែប៉ិតសំណួរនេះខ្ញុំហើយនឹងបងជំរឿនបងជំរឿនក្តីក៏បានបកស្រាយបានយ៉ាងក្បោះក្បាយឯថា គ្រឿងញៀននេះគឺពិតជាប៉ះពាល់ដល់សង្គមជាតិយើងមែនតើព្រោះបងប្អូននឹងស្រាប់ហើយបងជំរឿនបាននិយាយមែនអញ្ចឹងវាអាចជាពីដំណាក់កាលញៀនដំបូងបើសិនជាយើងមានថវិកាក្នុងការប្រើប្រាស់វាអត់អីទេយើងបើថាពេលយើងញៀនយើងឃ្លានដូចយើងញ៉ាំបាយអញ្ចឹងតែយើងញ៉ាំបាយហើយយើងឆ្អែតយើងលែងឃ្លានដែរដូចគ្រឿងញៀនដូចគ្នាតែយើងឆ្អែតយើងលែងឃ្លានដែរហើយចុះបើយើងបន្តការញៀនរហូតថ្ងៃណាមួយយើងអស់ថវិកាតែកាលណាយើងអស់ថវិកាវាកើតចេញទៅជា អំពើឆក់ប្លន់រហូតទៅដល់អ្នកខ្លះប្រើប្រាស់ខ្លាំងពេកបែកគំនិតដូចជាបងជំរឿនបាននិយាយមិញអញ្ចឹងអ្នកខ្លះទៅជាវាយប្រើប្រាស់អំពើហិង្សាជាដើមចាគ្រោះថ្នាក់ចរាចរណ៍បងក៏អាចពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនដែរព្រោះប្រការណាគាត់មានសារជាតិញៀនក្នុងខ្លួនណាគឺគាត់បែកឯងគាត់អត់អាចបែងចែកថាផ្លូវណាអីជាផ្លូវណាតែគាត់ញៀនខ្លាំងពេកគ្រោះថ្នាក់ចរាចរណ៍ដូចជាអ្នកប្រើប្រាស់គ្រឿងសង្វឹងយើងឃើញគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងចេញពី គ្រឿងសង្វឹងហើយគ្រឿងសង្វឹងគ្រឿងសង្វឹងក៏ជាសារជាតិញៀនមួយដែរអញ្ចឹងវាជាហានិភ័យមួយដែលធ្វើឲ្យយើងបាត់បង់ធនធានមនុស្សច្រើនមែនទែនទី1បាត់បង់ធនធានមនុស្សដែលគាត់កំពុងតែជាប់ពន្ធនាគារទី2គឺគាត់បានស្លាប់បាត់បង់ជីវិតអញ្ចឹងប្រទេសយើងគឺរងគ្រោះពីមួយថ្ងៃទៅថ្ងៃហើយបងប្អូនប្រទេស16លានណាបើសិនជាមានមេដឹកនាំឆ្លាតមេដឹកនាំដែលដឹកនាំដើម្បីវិជាពលរដ្ឋប្រកបណាប្រទេសយើងជាការខ្លាំងជាងសិង្ហបុរីទៀតប្រទេសកម្ពុជាបើយើងវិភាគពីសន្តានវិភាគពី map ឧទាហរណ៍ខ្ញុំខ្ញុំពីក្មេងឥឡូវយើងនិយាយពីការសម័យរបស់យើងតិចព្រោះបញ្ហាឬមួយក៏ការជិះផុតពីគ្រឿងញៀនហ្នឹងយើងបាននិយាយច្រើនហើយការពីក្មេងខ្ញុំចេះតែមើលផែនទីប្រទេសកម្ពុជាយើងគាត់ថាអឺក្មេងណានេះពេលហ្នឹងរៀនមហាវិទ្យាល័យរៀនរៀនវិទ្យាល័យអីចេះគាត់ថាហេតុអីបានជិះយន្តហោះទៅក្រៅប្រទេសគេទៅដូរជើងយន្តហោះនៅសិង្ហបុរីហូតចឹងហើយប្រទេសសិង្ហបុរីទូចមួយហ្នឹងហេតុអីមកគេចេះតែទៅដូរនៅសិង្ហបុរីហូតចឹងអញ្ចឹង យើងដល់ពេលយើងមើលយើងរៀនយើងសូមដឹងអូប្រទេសកម្ពុជាប្រទេសសិង្ហបុរីជាប្រទេសមួយដែលល្អមានតារាងកប៉ាល់ហោះល្អទៅប្រទេសគេសុខចិត្តចុះចតនៅប្រទេសសិង្ហបុរីហើយបើគេជិះតទៅប្រទេសមួយទៀតចុះបើកថ្ងៃណាមួយ សម័យនេះខ្ញុំមិនមែនឃើញប្រទេសថៃគេបានធ្វើឯងគឺប្រកួតប្រជែងខ្លាំងមែនតើក្នុងការផ្លាស់ប្ដូរជើងយន្តហោះនឹងជាមួយប្រទេសសិង្ហបុរីចុះថ្ងៃណាមួយប្រទេសកម្ពុជាយើងយើងចង់ធ្វើចឹងដូចខ្ញុំជាសម័យថាអេប្រទេសយើងបើមើលតាមស្ថានភាពវាចង់វាជាចំណុចកណ្ដាលមួយនៃប្រទេសផ្សេងផ្សេង ទៅណាទៅណាក៏មើលទៅពីប្រទេសកម្ពុជាយើងមកទៅស្រួលហ្មងជើងហោះហើរអញ្ចឹងវាល្អមែនតើដល់ពេលអញ្ចឹងគេគិតថាហេតុអីបានហ៊ុនសែនអត់ធ្វើហ៊ុនសែនអត់ធ្វើតែប៉ិតអូគេមានគោលដៅរបស់គេគេមិនធ្វើដើម្បីប្រជាពលរដ្ឋយើងណាគេធ្វើការដើម្បីបាក់ពួកមិត្តភ័ក្តិគេឬមួយបាក់ពួកគេដើម្បីបានលុយចូលកប៉ៅហ្នឹងហើយយ៉ាយើងឃើញឯងដូចប្រទេសយើងមានអង្គរវត្តមួយធៀបប៉ិតបើសិនជារីរដ្ឋាភិបាលឬមួយក៏អ្នកដឹកនាំគេមានឆន្ទៈពិតប្រាកដណា អង្គរវត្តយើងរត់តែល្បីខ្ទោខ្ទាខ្លាំងជាងហ្នឹងហើយទេសចរមិនកើនតែប៉ុណ្្នឹងឯងមួយឆ្នាំយូការជាប្រទេស មួយ អាចទទួលជនអឺទេសចរបានខ្លាំងគេដូចថៃឃើញអឺគ្មាន ប្រសានកោវត្តហងបឹងកកគ្មាន ប្រទេសបឹងកកគ្មានស្អីហ្នឹងក៏គេធ្វើឲ្យបឹងកកទៅជាកន្លែងមួយដែលទទួលភ្ញៀវទេសចរទេសចរច្រើនមែនតើដោយសារអីគេរៀបចំសូមទោសបងប្អូនថ្ងៃនេះមានបញ្ហាសុខភាពផ្នែកផ្ដាសាយយេ អញ្ចឹងមើលទៅថាហ្នឹងវាជាឆន្ទៈនៃការដឹកនាំរបស់មេដឹកនាំនីមួយៗអញ្ចឹងបើយើងបានមេដឹកនាំដែលមិនល្អហើយគាត់ច្បាស់ជាដឹកនាំប្រទេសយើងទៅកាន់តែមិនល្អទៅទៀតឯងបាទសូមអរគុណបងចាអរគុណច្រើនបងប្អូនមករងបើចឹងខ្ញុំសូមសួរបន្តតែម្ដងក្នុងនាមជាយុវជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាដើម្បីយើងចង់បានមេដឹកនាំល្អតែយើងត្រូវធ្វើម៉េចយើង ត្រូវធ្វើការផ្លាស់ប្ដូរឬក៏យើងត្រូវតែចូលរួមដើម្បីទប់ស្កាត់នៃគ្រឿងញៀនបន្តទៅទៀតជាមួយនឹងរបបនឹង តែយើងត្រូវធ្វើយ៉ាងម៉េចក្នុងរឿងជាយុវជននិងពលរដ្ឋចាក់សម្ពោធបាទសម្ពោធនេះល្អមែនតើហើយយើងចិត្តដល់ម៉ោងបញ្ចប់ហើយយើងបានបកលសាសំខាន់មែនតើដល់យុវជនយើងធាតប៉ັດឬគ្រឿងញៀនហ្នឹងណាបើបងប្អូនជិះផុតគឺដូចខ្ញុំប្រាប់ជាងការសែបគប់អាហ្នឹងបងប្អូនអាចជិះផុតខ្លួនឯងតែរឿងផ្លាក់រឿងអេបថាយរឿងផ្លាក់ស្រាបៀរឬអីនេះយើងទប់អត់បានទេព្រោះអាហ្នឹងឆន្ទៈរបស់របបលហ៊ុនសែនគេនាំចូលមកតែម្ដងហើយជាពិសេសគឺការផលិតគ្រឿងញៀនផ្សេងៗប៉ុន្តែមួយទៀត ជាការសំខាន់ដែលបងប្អូន មុននឹងបងប្អូនគិតថាអាបញ្ហាគ្រឿងញៀននោះវាអាចប៉ះពាល់ដល់ក្រុមគ្រួសារយើងប៉ះពាល់ដល់យើងអញ្ចឹងបើសិនជាបងប្អូន ចង់ជៀសផុតពីបញ្ហាហ្នឹងបងប្អូនត្រូវធ្វើការផ្លាស់ប្ដូរអញ្ចឹងបើសិនជាយើងធ្វើការផ្លាស់ប្ដូរតែយើងត្រូវធ្វើចាប់ដើមចេញពីណាក្នុងនាមយើងជាអ្នកប្រជាធិបតេយ្យដូចបងអឺធីតាលោកខិនជំរឿនពួកខ្ញុំអត់ដែលចង់ផ្លាស់ប្ដូរដោយហិង្សាទេគឺយើងចង់ផ្លាស់ប្ដូរដោយសន្តិវិធី ផ្លាស់ប្ដូរដោយការបោះឆ្នោតអញ្ចឹងខ្ញុំនិយាយពីការបោះឆ្នោតបងប្អូនដឹងថាខែ6ថ្ងៃទី5ខាងមុខនេះបន្តិចទៀតនេះនឹងមានការបោះឆ្នោត មួយ បងប្អូនមើលទៅគណៈបកណាដែលបងប្អូនគិតថា មានឆន្ទៈពិតប្រាកដក្នុងការបំរើបងប្អូន បងប្អូនបោះឆ្នោតឲ្យទៅអត់ខុសទេព្រោះបងប្អូនត្រូវប្រើប្រាស់សម្លេងរបស់បងប្អូន បងប្អូនត្រូវការប្រើប្រាស់អ្វីដែលបងប្អូនចង់បាននៅក្នុងមូលដ្ឋានហើយការបោះឆ្នោតមូលដ្ឋានណាបងតែពី សំខាន់មែនតើហើយខ្ញុំមកនៅស្រុកលទ្ធិវិជាតតៃនេះខ្ញុំមើលថាអាការបោះឆ្នោតមូលដ្ឋាននឹងវាសឹងសំខាន់ជាងការបោះឆ្នោតថ្នាក់ជាតិទៀតព្រោះអ្នកដែលមូលដ្ឋាននឹងជាអ្នកបម្រើយើងមិនប្រកាសឧទាហរណ៍យើងបោះឆ្នោតឲ្យគណៈបកមួយដែលបម្រើយើងពិតប្រកបណាច្បាស់ជាគុំសង្កាត់យើងគ្រឿងញៀនក៏អត់មានចេញចូលយុបលុបអីស្មន្តិសុខមានល្អបើចិត្តធម្មតាគាត់ធ្វើមេឃុំយ៉ាងសកម្មអ្នកណាចូលយកគ្រឿងញៀនចូលក៏គាត់ដឹងមិនអាចលាក់គាត់បានទេអញ្ចឹងគាត់បង្ក្រាបគ្រឿងញៀនគាត់ប្រាប់ទៅនីការទៅអាជ្ញាធរលើអីបើអត់បង្ក្រាបគាត់ ប្រាប់ប្រជាពលរដ្ឋគាត់ឡាយប្រជាពលរដ្ឋតវ៉ាអីខ្លួនឯងគាត់ធ្វើបានអញ្ចឹងបងប្អូនត្រៀមទៅបើសិនជាបងប្អូនចង់កុំឲ្យមានបញ្ហាទេទីការរបស់បងប្អូនបោះឆ្នោតធ្វើការផ្លាស់ប្ដូរហើយបងប្អូនផ្លាស់ប្ដូរអត់ខុសទេបងប្អូន បងប្អូនទោះបងប្អូនស្រឡាញ់អ្នកចាស់ក៏ដោយប៉ុន្តែបើបងប្អូនដូរយកអ្នកថ្មីដែលល្អបងប្អូនអាចនឹងឃើញអ្វីដែលប្លែកឧទាហរណ៍ប្រទេសប្រទេសសហរដ្ឋអាមេរិកឃើញគណៈបកវាផ្លាស់ប្ដូរនេះរហូតប៉ុន្តែប្រទេសគេហេតុអីមិនគេអភិវឌ្ឍទៅមុខម៉េះ ព្រោះម្ដងនេះល្អនេះនោះល្អគេបោះឆ្នោតធ្វើការបដូរយើងទៅប្រទេសគេទៅមុខលឿនបើសិនជាយើងនៅដដែលដដែលបើលើឧទាហរណ៍អ្នកនឹងឈរឈ្មោះដដែលឲ្យគណៈបកនឹងដដែលអាណត្តិក្រោយបើសិនជាបងប្អូនបោះឆ្នោតគាត់ធ្វើមានគុំដែរសង្កាត់អាណត្តិក្រោយគាត់នឹងដឹកនាំអាដដែលនឹងទៀតបងប្អូនអត់មានឃើញអីថ្មីទេបើថាអ្នកខ្លះគេដឹកនាំពីអាណត្តិ3អាណត្តិអីបើហេតុបើសិនជាអ្នកដែលគេមានគំនិតដឹកនាំពិតប្រាកដបងបងទាំងពីរអ្នកនឹងអត់សូវចង់កាន់អំណាចទេបានន័យថានៅពេលដែលគេធ្វើឲ្យគុំសង្កាត់នឹងរីកចម្រើនអីមួយអាណត្តិឬពីរអាណត្តិហើយអ្នកនឹងនឹងគេ ទៅធ្វើការងារអីផ្សេងទៀតដើម្បីអភិវឌ្ឍរដ្ឋតែខ្លាំងគេអត់ចង់ក្រាញអំណាចនៅមួយកន្លែងហ្នឹងឯងព្រោះគេមានកំណត់ក្នុងការអភិវឌ្ឍឧទាហរណ៍លើកហ្នឹងគេធ្វើកិច្ចការងារមេគ្រូយ៉ាងសកម្មលើកក្រោយគេអាចទៅឈរឈ្មោះជាអីផ្សេងមួយទៀតអីចឹងដើម្បីធ្វើការបត់បើសិនជាអ្នកគេអត់ក្រាញអំណាចហើយគេជាអ្នកអភិវឌ្ឍភូមិឃុំប៉ុតប្រកាសតែសម្រាប់យើងឃើញស្រុកសប្ថ្ងៃដែលដឹកនាំដោយគណៈបកប្រជាជនឃុំសង្កាត់ដែលបងប្អូនបានឃើញគឺដដែលហើយបើសិនជាបងប្អូននៅបន្តការបោះឆ្នោតឲ្យគាត់ទៀតច្បាស់ជាដដែលទៀតអញ្ចឹងបងប្អូនគិតមើលខ្លួនឯងទៅតើមានគណៈបកណាដែល អាចជាទំនុកទុកចិត្តដល់បងប្អូនហើយបងប្អូនធ្វើការផ្លាស់ប្ដូរបើទោះជាគាត់មិនអាចធ្វើជាមេឃុំយ៉ាងសកាត់ប៉ុន្តែបងប្អូនបោះឆ្នោតជូនគាត់គាត់អាចធ្វើជាស្តុបគាត់អាចធ្វើជាក្រុមរក្សាឲ្យបានមានសម្លេងនៅក្នុងឃុំសកាត់របស់គាត់ក៏បងប្អូនអាចមានការធូរស្បើយនិងមានអ្នកដែលទីពឹងនៅពេលដែលបងប្អូនមិនរងាដូចអឺលើកនេះទេអញ្ចឹងត្រៀមខ្លួនធ្វើការបោះឆ្នោតសម្រាប់ការផ្លាស់ប្ដូរការបោះឆ្នោតគុំសកាត់បាទចាចា អរគុណច្រើនបងអូនមុនរងចឹងខ្ញុំសូមងាកមកលោកជំរឿនដោយសារយើងជិតដល់ទីបញ្ចប់ហើយខ្ញុំសូមលោកជំរឿនបន្ថែមពីលើនៅអ្វីដែលបងអូនមុនរងបានបកស្រាយថាតើដើម្បីយើងជាយុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែរដើម្បីធ្វើការផ្លាស់យើងចង់បានមេដឹកនាំមួយដែលគិតគូរពីពលរដ្ឋដែលយើងអាចទប់ស្កាត់បាននៅការរាលដាលនៃគ្រឿងញៀននិងអនាគតកូនចៅយើងតើយើងត្រូវធ្វើការបោះឆ្នោតផ្លាស់ប្ដូរឬក៏យើងបន្តទប់ស្កាត់ជាមួយនឹងរបបសពថ្ងៃឬក៏យ៉ាងណា ចាក់សូមជួយជួយបញ្ជាក់ផងគណៈបកណាឲ្យច្បាស់ច្បាស់ទៅបងប្អូនយើងផងលោកជំរឿនចាក់សូមជួយបាទអរគុណសំណួរនេះល្អមែនតែនមែនតែនទៅប្រជាពលរដ្ឋខ្មែរយើងចាច់បោកគណៈបកប្រជាជនមែនពួកគាត់ដឹងទេពេលខ្លះគឺការគម្រាមកំហែងទន្ទឹមនឹងការបំផិតបំភ័យទន្ទឹមនឹងការចាញ់ឆោតបាទចាញ់ឆោតតែឥឡូវនេះសតវត្សទី21ឆ្នាំ2022បងប្អូនអាច មើលឃើញព័ត៌មានក្នុងបាតដៃរបស់បងប្អូនគឺកាន់ទូរស័ព្ទស្ទើរតែគ្រប់គ្នារាល់ថ្ងៃជាពិសេសយុវជនគាត់ដឹងរឿងពីសង្គមខ្មែរច្រើនណាស់បាទប្រទេសជាធិបតេយ្យយើងមិនអាចទៅធ្វើអ្វីដោយ ខ្លួនប្រជាពលរដ្ឋបានទេគឺយើងចាត់តាំងតំណាងប្រជាពលរដ្ឋដូចជាហៅថា មានក្រុមប្រឹក្សាឃុំសង្កាត់ជាចៅសង្កាត់មានក្រុមប្រឹក្សាស្រុក មានក្រមឧស្សាហខេត្តមានក្រមប្រឹក្សារាជធានី មានរដ្ឋសភាប្រឹក្សាភិបាលហូតដល់មាននាយករដ្ឋមន្ត្រីប៉ុន្តែយើងសួរថាតើការដឹកនាំទាំងអស់នោះបានបំរើប្រជាពលរដ្ឋដែរទេបានបំរើប្រជាពលរដ្ឋទេកន្លងមកនិយាយថាមានមានខ្លះដែរតែបំរើប្រជាពលរដ្ឋទាំងអស់នោះគឺប្លន់ទ្រព្យសម្បត្តិជាតិយកឈ្មោះប្រជាពលរដ្ឋខ្មែរទៅខ្ចីបុលបរទេសមកដាក់ខ្លួនខ្លួនឯង អានេះគឺការបោកប្រាស់ឬក៏នយោបាយប្រជាផុតសួរទៅណាអ្នករងគ្រោះគឺពលរដ្ឋខ្មែរចឹងយើងមើលក្លេកទៅមើលសន្ធិសញ្ញាឆ្នាំ1991ថ្ងៃ23ដុល្លារយើងយកប្រទេសដឹកនាំបែបប្រជាធិបតេយ្យសេរីពហុបកពហុបកមានន័យថាមានបកចូលរួមច្រើនចឹងមកដល់ថ្ងៃនេះមកនេះចិត្តដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់ដែលពហុបកនោះគឺមានគណៈបកប្រឆាំងនិងគណៈបកកណ្ដាលអំណាច យើងមើលឃើញថាគណៈបកកណ្ដាលអំណាចដឹកនាំជាង40ឆ្នាំហើយអត់ឃើញមានការរីកចម្រើនលូតលាស់ទេមានតែការគម្រាមកំហែងណាការកោះហៅការចាប់ដាក់គុកកៅការសម្លាប់ក្រៅប្រព័ន្ធតុលាការគ្រប់រូបភាពធ្វើម៉េចឲ្យពលរដ្ឋផិតភ័យរត់ចេញក្រៅស្រុកណាធ្វើម៉េចក៏ដោយឲ្យតែអំណាចបពពួកអញរឹងមាំអត់ខ្វល់ណារាល់ថ្ងៃបងប្អូនឃើញទេ ការរំលាយព្រៃកាប់រំលាយព្រៃឈើលុបបាំងលុបបួធ្វើគ្រប់រូបភាពបែបយ៉ាងអស់ដែលបំផ្លាញប្លន់ដីជាប្រវត្តិអស់ថាលោកហ៊ុនសែនដែរនិយាយសារតែអស់ហ្នឹងដាក់មុនការបោះឆ្នោតថាដោះស្រាយជូនពលរដ្ឋបោះឆ្នោតឲ្យដាច់ខាតទេជាអភិភាពទេតើលោកហ៊ុនសែននិយាយនិយាយក្នុងជួរគណៈបកប្រជាជនប៉ុន្តែ យើងនិយាយក្នុងគណៈបកសង្គមជាតិពីមុនយើងធ្លាប់សន្យាជាមួយប្រជាពលរដ្ឋឥឡូវនេះយើងមើលឃើញគណៈបកប្រជាធិបតេយ្យ ហើយក៏ជាគណៈបកធំមួយកំពុងដំណើរការលូតលាស់និងមាន ប្រជាធិបតេយ្យថាសមាជិកសមាជិកាទូទាំងប្រទេសហើយនឹងគណៈបព្វជិជន គឺគណៈបព្វភ្លឹងទៀនយើងនិយាយត្រង់ទៅត្រង់មកយើងមិនបាច់ចាំវៀងអស់កប៉ាល់វៀងសមុទ្រទេចាដាក់កប៉ាល់វាដាក់នៅលើសមុទ្រនិយាយគ្នាត្រង់ទៅត្រង់មកថា យើងមើលឃើញគណៈបព្វភ្លើងទៀនលើកផ្លាកទូទាំងប្រទេសណាគឺមាន សមាជិកសមាជិកា គ្រប់ភូមិឃុំខេត្តអស់ចឹងបងប្អូនពិចារណាដែរតើគណៈបកលើកទៀតនឹងអាចទុកចិត្តបានទេបើមើលរចនាសម្ព័ន្ធតាំងពីលើរហូតដល់ក្រមដែលដឹកនាំដោយអាដាមទាវណ្ណុលណាលោកអាដាមថាច់សិដ្ឋាឬក៏អាដាមហុងសុខួរអាដាមជាច្រើនទៀតអាដាមសុនឆៃយើងមើលឃើញសិតតែអតីតអ្នកសង្គ្រោះជាតិដែលរបបគណៈបតិជនចោតប្រកាន់ប៉ុន្តែឥឡូវគាត់បានសុំសិទ្ធិធ្វើនយោបាយចឹងពួកគាត់សុទ្ធតែមនុស្សប្រជាធិបតេយ្យ ដែលពួកគាត់មានទំនុកចិត្តដែលពលរដ្ឋមានទំនុកចិត្តនឹងក្តីសង្ឃឹមអញ្ចឹងយើងអត់មានសង្ឃឹមលើគណៈបកជាជនទៀតទេបងប្អូនតើគេជនជាតិគឺយើងសង្ឃឹមទៅលើគណៈបកភ្លើងទៀនដែលអាចឈ្នះបោះឆ្នោតជូនភ្លើងទៀនឈ្នះទៅបងប្អូននឹងរួចផុតទុកទោសផុតផុតគ្រោះចង្រៃជាពិសេសបញ្ហាគ្រឿងញៀននិងបញ្ហាដីធ្លីនេះជាជំងឺមហារីកដែលរបបភ្នំពេញមិនអាចដោះស្រាយបានមិនអាចដោះស្រាយបាន សូមឲ្យបងប្អូនពិចារណាឡើងវិញពិចារណាមែនទេមិនមែនលេងសើចទេសម័យនេះហើយយើងកុំឲ្យគេបោកប្រាស់យើងមួយអាណត្តិហើយមួយអាណត្តិទៀតសូមឲ្យយើងអស់គ្នាខ្ញុំបានសូមលោកយកអាពាក្យមួយគេថាយួនបានលួចដីណាយួនបានលួចដីចិនលួចសេដ្ឋកិច្ចថៃលួចវប្បធម៌ឡាវលួចប្រពៃណីណាយើងមើលទៅតើកូនតើហ៊ុនសែនបន្តចាប់គម្រាមសម្លាប់រាល់ថ្ងៃធ្វើបាបទុកតើកូនខ្មែរពេលណាបានសុខ នេះជាពាក្យនៃល្អហើយយើងងាយយល់ណាកូនខ្មែរអស់ងាយយល់ណាប៉ុន្តែបើយើងនៅស្បែកភ្លេចខ្លួន តាមរយៈស្រាបៀស្រីស្រាក្រៅអូខេគេដាក់ឆ្នាំយានគ្រប់ទីកន្លែងអស់បងប្អូនមិនមើលឃើញចិត្តអានឹងយើងខ្ញុំយើងខ្ញុំទាំងអស់គ្នាមិនដឹងធ្វើម៉េចទេព្រោះសង្គ្រោះជាតិប្រទេសយើងមួយមិនអាចយកមនុស្ស4 10នាក់ទៅសង្គ្រោះបានទេពលយុវជនទាំងអស់គ្នានេះភ្ញាក់រលឹកបើមិនបានធ្វើក្រុមប្រឹក្សាគុំស្កាត់ មិនបានធ្វើអីសម្រាប់សង្គមជាតិ គ្រាន់តែយើងគូសឆ្នោតធិចភពទៅគណៈបកលើកទៀតដែលយើងមានក្រុមប្រឹក្សាមានក្រុមការងារទូទាំងប្រទេសវាចប់ហើយបងប្អូនអាចរកស៊ីបានជាប់មេឃុំជួយអភិវឌ្ឍឃុំយើងរីកចម្រើនទៅរីកចម្រើនអស់គ្នាមិនមែនរីកចម្រើនតែខ្ញុំទេណានឹងសូមសូមសូមអរគុណហើយជាចុងក្រោយនេះសូមអរគុណច្រើន ចាអរគុណច្រើនវាគ្មិនយើងទាំងពីរអ្នកដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការមកចូលរួមជាមួយវេទិកាសេរីនៅក្នុងเพจរបស់លោកប្រធានសំរងស៊ីហើយក៏អរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានចូលរួមតាមដានស្ដាប់ពួកយើងទាំងបីអ្នកនៅក្នុងឱកាសនេះសូមជូនពរបងប្អូនខ្មែរក៏ដូចជាលោកខុនជំរឹងនិងបងប្អូនប្រុសបងរងសូមមានសុខភាពល្អចាសូមអរគុណច្រើនចាសូមជម្រាបលាបាទសូមជម្រាបលាបាទបាទសូមជម្រាបលាបាទ